ឲ្យយល់អំពីឧបមរបស់អល់ឡោះស៊ុបហានាហ៊ូវតាឡាដែលយើងម្នាក់ម្នាក់ជាអ្នកអ៊ីស្លាមត្រូវតែស្វែងយល់ទៅតែរៀនសូត្រឲ្យបានជ្រៅជ្រះបើមិនបានជ្រៅជ្រះទេក៏បានមកដឹកលើខ្លួនយើងដែរបើចឹងមិនមិនទាំងអស់អឺដើម្បីកុំឲ្យពេលវេលាអើថាយូបើចឹងឡើងក៏សូមគោរពអញ្ជើញអ៊ីសាយូស៊ុបដើម្បី

ونتوب إليه ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا من يهده الله فلا مضل له ومن يضلل فلا هادي له وأشهد أن لا إله إلا الله وحده لا شريك له وأشهد أن سيدنا ونبينا محمدا عبده ورسوله اللهم صل وسلم وبارك وأنعم على عبدك ورسولك محمد وعلى آله وصحبه أجمعين ربنا إننا سمعنا مناديا ينادي للإيمان أن آمنوا بربكم فآمنا ربنا فاغفر لنا ذنوبنا وكفر عنا سيئاتنا وتوفنا مع الأبرار ربنا وآتنا ما وعدتنا على رسولك ولا تخزنا يوم القيامة إنك لا تخلف الميعاد اللهم أرنا الحق حقا وارزقنا اتباعه وأرنا الباطل باطلا وارزقنا اجتنابه اللهم من أرادنا وأراد الإسلام والمسلمين بسوء فأشغله بنفسه واجعل كيده في نحره ربنا هب لنا من أزواجنا وذرياتنا قرة أعين واجعلنا للمتقين إماما ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقه قولي السلام عليكم ورحمة الله تعالى وبركاته الحمد لله جيب الثم لن شكر جبو الله سبحانه وتعالى دال الله بان بان مجوب أو أكاه លើកទី1បន្ទាប់ពីបាយគ្នាច្រើនឆ្នាំដែរលឹមចាំបានចុងក្រោយដែលលឹមធ្លាប់មកនិយាយហុកុំនៅទីនេះគឺពេលដែលកម្មវិធីការទូនអបុបកាអានឹងជាចុងក្រោយដែលលឹមបានធ្លាប់មកនិយាយហុកុំនៅទីនេះអញ្ចឹងអัลฮัมឌុលីឡានេះជាការហ៊ីដាយ៉ារបស់អល់ឡោះនិងអនុញ្ញាតរបស់អល់ឡោះដែលយើងមិនបានព្រៀងទុកដោយលិនបានមកខេត្តកពតថ្ងៃនេះហើយក៏បកទូនបាត់រី ក៏បានហាវលិនមកទីនេះហើយក៏អរគុណដែរចំពោះទូនមន្ត្រីដែលជាអ្នកគ្រប់គ្រងទៅទីនេះហើយទូទូនយើងទាំងអស់ដែលបានចូលរួមនៅក្នុងមជ្ឈលីសដ៏ឧត្តមឧត្តមនេះសង្ឃឹមថាអល់ឡោះស៊ុបហានាហ៊ូវតាឡាបាននឹងផ្ដល់ឲ្យយើងទាំងអស់នេះនៅរ៉ះបាត់បរកាត់មុននឹងចូលដល់ប្រធានបទរបស់យើងនៅពេលយប់នេះដែលយ៉ាងណាមិញយប់នេះអ៊ីនសាអល់ឡោះរយៈពេល45នាទីឬមិនលើសពី1ម៉ោង យើងនឹងនិយាយអំពីអឺម៉ោឌុឬក៏ចំណងជើងអរីបាបានន័យថាមូអាម៉ាឡារីបាវីយ៉ានៅក្នុងអ៊ីស្លាមអញ្ចឹងមុននឹងយើងចូលដល់ប្រធានបទលិនសบายចិត្តក្នុងការសូត្រនៅហាឌីសនប៊ីសល្លោះអាឡៃស្លាមមួយដែលនប៊ីប្រាប់ថាមជ្តមាកោមុន في بيت من بيوت الله يتلون كتاب الله ويتدارسونه فيما بينهم إلا نزلت عليهم السكينة وغشيتهم الرحمة وحفتهم الملائكة وذكرهم الله في من عنده حديث صحيح មានន័យថាណាប៊ីបានមានប្រសាសន៍ថាមជ្ឈតមអកោមុនអត់មានការជួបជុំណាមួយអានេះនៅក្នុងភាសាអារ៉ាប់គេហៅថា anaf yufidul has បានន័យថាបដិសេធដោយចង់បញ្ជាក់ការពិត Nabi ថា majtama'a qaumun fi baitin min buyutillah มันមាន ការជួបជុំណាមួយរបស់ខ្ញុំ របស់គាត់របស់ខ្ញុំអល់ឡោះនៅលើផ្ទះអល់ឡោះអាហ្នឹងម៉ាស៊ីតក៏តែយើងដោយសារអត់មាន ប្រមូលផ្ដុំម៉ាស៊ីតទេនៅក្នុងសាលារៀនក៏ដោយ តែជាការប្រមូលផ្ដុំមួយដែលអល់ឡោះថាมันមានការប្រមូល ផ្ដុំណាដែលយត់ស្លូណាគីតាបអល់ឡោះដោយសូត្រគីតាបអល់ឡោះសូត្រហុកុមអល់ឡោះ ويتدارسونه فيما بينهم ហើយតាដារុសបានស្ដាប់ទៅវិញទៅមកនៅក្នុងការនិយាយហុកមអល់ឡោះអ្វីដែលយើងនឹងទទួលបាននៅពេលយប់នេះឬយប់ផ្សេងផ្សេងដែលយើងប្រមូលផ្ដុំគ្នាបែបនេះណាប៊ីថាអ៊ីឡាណាហ្សាឡាត់អាឡៃហ៊ីមុសាគីណាលើកឡើងថាអល់ឡោះស៊ុបហានាហ៊ូវតាឡានឹងបញ្ចុះឲ្យនៅអាសាគីណាអាសាគីណាបានន័យថាភាពនឹងនរនៅក្នុងចិត្ត យើងធ្វើការហត់ពីថ្ងៃរស៊ីរទទួលទានហត់ពេលណាយប់យើងមិនត្រឹមតែមិនសម្រាកទេយើងមកប្រមូលផ្ដុំគ្នា លីមុស្លះទីឡាស់ដើម្បីអល់ឡោះស៊ុបហានាហ៊ូវតាឡាលីអជ្លីឡាស់ដើម្បីអល់ឡោះស៊ុបហានាហ៊ូវតាឡាអញ្ចឹងការប្រមូលផ្ដុំបែបនេះណាប៊ីថាអល់ឡោះនឹងប្រទានឲ្យ4យ៉ាងទី1ណាហ្សាឡាក់អាឡៃហ៊ីមុសាគីណាបញ្ចុះឬផ្ដល់ឲ្យភាពនឹងនៅក្នុងចិត្តទី2វ៉ាហ្គាស៊ីយ៉ាត់ហ៊ុមុររ៉ហ្មា អល់ឡោះនឹងអឺប្រោះព្រំនៅរ៉ហ្មាត់រ៉ហ្មាត់យើងដឹងហើយការអ្នកស្រឡាញ់ពីអល់ឡោះការរ៉ហ្មាត់បរកាត់ហ្នឹងអល់ឡោះនឹងបាចប្រោះព្រំមកលើយើងទាំងអស់គ្នាទី3វ៉ហុហ្វាត់ឈុមុលម៉ាឡាអ៊ីកាម៉ាឡាអ៊ីកាត់មកហុំពាត់យើងដោយយើងជាស្ដេចយើងយើងដឹងស្រាប់ហើយការការហុំពាត់ដោយសេនាមានអ្នកអមសម្នៅឥឡូវហ្នឹងមានអ្នកអមក៏មិនធម្មតាដែរមុខមាត់កិត្តិយសតែនេះអ្នកដែលអមយើងណាគេម្លាយកាត់ដែលអល់ឡោះបញ្ចុះមកគ្រប់គ្រប់គ្នាទាំងអស់គឺម្លាយកាត់ មកមកអមយើងដើម្បីលើកស្ទួយកិត្តិយសអ្នកដែលមកស្ដាប់វកអល់ឡោះទី4អ្វីដែលពិសេសបំផុតណាប៊ីតាវ៉ាហ្សាការ៉ូហ៊ូមុលឡោហ៊ូហ្វីម៉ាន់អ៊ីនដាគឺអល់ឡោះនឹងយករឿងយើងហ្នឹងទៅប្រាក់អ្នកដែលនៅចិត្តគាត់គឺម្លាយកាត់ពីព្រោះយើងដឹងហើយមុនអល់ឡោះស៊ុបហានតាឡាចង់បង្កើតយើងអល់ឡោះទៅសួរម្លាយកាត់ហៅអោម្លាយកាត់យ៉ាងណាដែរពួកឯងយល់ឃើញយ៉ាងណាដែរយើងចង់បង្កើតមនុស្សមកលើផែនដីពេលនោះម្លាយកាត់អត់ព្រមទេណា អត់ព្រមឲ្យបង្កើតអោអោមីមីទាំងអស់មកទេពីព្រោះម្លាយកាត់ដឹងថាបើកើតមកមុខអាស៊ីសាច់ហត់ឈាមឆ្លោះគ្នា ជេរគ្នាអត់ឈប់ទេមនុស្សហ្នឹងពួកខ្ញុំនេះដែលជាខ្ញុំអល់ឡោះស្មោះត្រង់អ៊ីបាដិតយើងដឹងថាម្លាយកាត់នៅលើមេឃនេះអ៊ីបាដិតចំពោះអល់ឡោះទាំងយប់ទាំងថ្ងៃអត់សម្រាកទេព្រោះម្លាយកាត់អត់ហូបអត់ចុកទេអត់ដេកទេជាងអល់ឡោះគ្រប់គ្រាន់ហើយនឹងពួកខ្ញុំទៅឲ្យមានមនុស្សស្អីអីទៀតបើមនុស្សស្អីបង្កើតមកចង្រៃកាត់ចាក់គ្នាជេរគ្នាស៊ីសៃហត់ឈាមគ្នាពេលនោះ អល់ឡោះថាវ៉ាអាឡាមូម៉ាគុនទុំឡាតាឡាមុនយើងដឹងនៅអ្វីដែលឯងអត់ដឹងអមឡៃកាត់ចឹងអល់ឡោះបង្កើតយើងមកដល់បង្កើតយើងមកឃើញយើងនៅស្ដាប់អំពើល្អស្ដាប់ហុកុំនេះអល់ឡោះនឹងយករឿងយើងទៅប្រាប់ឡៃកាត់នេះនេះអ្នកដែលឡៃកាត់ឯងមិនចង់ឲ្យយើងបង្កើតឥឡូវមើលពួកវានឹងអង្គុយស្ដាប់ហុកុំអល់ឡោះឃើញទេអល់ឡោះយករឿងយើងទៅប្រាប់ដល់ឡៃកាត់នេះគេហៅថាជាមោទនភាពដែរដែលដែលនប៊ីសល្លោះអាសឡាមថាអ្នកដែលប្រមូលផ្ដុំដើម្បីស្ដាប់ហុកុំអល់ឡោះចឹងលឹកជឿជាក់ថា មិនប្រមាណអ្នកទេដែលមានចិត្តជ្រះថ្លាក្នុងការមកស្ដាប់នេះគឺអ្នកនោះហើយអ្នកដែលទទួលបានការហ៊ីដាយ៉ាចង្អុលបង្ហាញពីអល់ឡោះស៊ុបហានហ៊ូវតាឡាទន្ទឹមនឹងប្រមាណរាប់ពាន់អ្នកទៀតដែលមិនបានទទួលការហ៊ីដាយ៉ាពីអល់ឡោះដែលគាត់មិនមានពេលវេលាសូម្បីចំណាយពេលមួយម៉ោងមកស្ដាប់គាត់អាចជារវល់អាចអីចឹងណាតែបើសិនជាថ្ងៃក្តៅក៏ដោយបើហៅទៅម្រងជួដើម្បីយកអំណោយទៅហើយដោយសារអីគាត់គិតថានឹងទុនយ៉ាតែដល់ដើម្បីមកស្ដាប់គុំអល់ឡោះ គាត់រាំងហត់ទៅគាត់រាំងរវល់ទៅគាត់រាំងមមាញឹកទៅអានេះលំនិយាយជាលក្ខណៈរួមគឺណាប៊ីសល្លោះអាឡៃសាឡាំសរសើរខ្លាំងណាស់អ្នកដែលចំណាយពេលដើម្បីហុគមអល់ឡោះស៊ុបហានាហ៊ូវតាឡាអានេះជា ហាឌីសមួយដែលលិនរីករាយនឹងសូត្រនៅកិច្ចចាប់ដើមនៅក្នុងយប់នេះជើកចូលដល់ប្រធានបទរបស់យើងនៅយប់នេះអ៊ីនសាអល់ឡោះហើយប្រធានបទនេះក៏អាចបានព្រៀងទុកដែរបន្ទាប់ពី Shebadri ទួន Badri គាត់បានស្នើ ដោយសារគាត់ថាប្រធានបទហ្នឹងមីមីខ្លះឬកន្លងមកយូរយូរហើយក៏ភ្លេចខ្លះទៅជាងរំលឹកសារជាថ្មីពីព្រោះនេះជាការទំនាក់ទំនងក្នុងទុនយ៉ារបស់យើងដែលអល់ឡោះសុបហានតាឡាបង្កើតយើងមកនេះវាតែងតែមានទំនាក់ទំនងគ្នាក្នុងការរស់ស៊ីពេលណាក្នុងការរស់ស៊ីវាតែងតែមានខុសតែតែមានចន្លោះណាមួយ យើងត្រូវធ្វើបែបណាតាមសារីអាត់ដែលអល់ឡោះសុបហានតាឡាបានកំណត់ពីព្រោះយើងដឹងហើយថាយើងជាអ្នកអ៊ីស្លាមត្រូវដើរ កតបកិច្ចនៅលើឌុនយ៉ានិងអាខិរ៉ាតាមច្បាប់អល់ឡោះស៊ុបហានតាឡាអល់ឡោះបានមានបន្ទូលថាវបតាហ្គីហ្វីម៉ាអាតាកឡោហ៊ុដារអល់អាខិរ៉ាវឡាតិនសានស៊ីបកាមីនឌុនយ៉ាចូលអ្នកអ៊ីបតាហ្គីអល់ឡោះប្រាកន្លែងហ្នឹងនឹងស៊ីកោះអលអ៊ីហ្វ្រតបានន័យថានឹងនឹងនឹងនឹងនឹងនឹងបុគ្គលបុគ្គលវបតាហ្គីហ្វីម៉ាអាតាកឡោះចូលអ្នកទាំងអស់ចូលអ្នកមុនម្នាក់ម្នាក់ឯងនេះស្វែងរកការីដអានអល់ឡោះការពេញចិត្តរបស់អល់ឡោះសម្រាប់ថ្ងៃអាខិរ៉ា ការពេញចិត្តរបស់អល់ឡោះសម្រាប់ថ្ងៃអាខិរ៉ាត់អីគេអ៊ីបាដាតធ្វើអ៊ីបាដាតសម្បាសយ៉ាងហ្សាកាត់ហ្វារឌូផ្សេងផ្សេងនិងសុណាក់ផ្សេងផ្សេងខំធ្វើមកលើទុនយ៉ានេះដើម្បីអាខិរ៉ាត់ពីព្រោះអីទុនយ៉ាគ្រាន់តែជាស្ពានឆ្លងខ្លីទេហើយបើយើង នៅឆ្លងសួរថាចង់ផុតអត់ចង់ផុតជើបានអ្វីសម្រាប់អផុតហ្នឹងគឺយើងត្រូវព្រេសម្រាប់ចាយនឹងអាខិរ៉ាត់ជើអល់ឡោះប្រាឲ្យយើងដើម្បីព្រៀបត្រៀមខ្លួនសម្រាប់ថ្ងៃអាខិរ៉ាត់ដោយធ្វើអ្វីដែលអល់ឡោះសុបានតាឡារីដ ក៏ប៉ុន្តែអល់ឡោះថាវ៉ាឡាតិនសាណាស៊ីបាកាមីនិតឌុនយ៉ាក៏ប៉ុន្តែអ្នកកំឡាយអ្នកផ្លិចហាប់វ៉ាន់ឬក៏ចំណែករបស់អ្នកដែលមាននៅលើឌុនយ៉ាចឹងអ្នកដែលវរៈជ្រុលពេកអត់គិតរកស៊ីអីទេគិតអាខិរ៉ាតអានឹងនប៊ីអត់ចូលចិត្តទេសហបាតម្នាក់ឈ្មោះអ៊ុស្មានអ៊ីប៊ីនម៉ាស៊ូនរ៉ាឌីយ៉ាឡោះតាអាឡាអានហ៊ូអរដោះសុំនប៊ីយ៉ារ៉ាស៊ូលអល់ឡោះ ខ្ញុំអត់ចង់យកប្រពន្ធយកកូនទេអត់ចង់យកប្រពន្ធយកអីទេចង់តែអ៊ីបាដិតនៅលើម៉ាស្យិតអត់ចង់រស់ស៊ីអីទេណាប៊ីថាតទៅចេញទៅរស់ស៊ីអ្នកឯងដើម្បីអល់ឡោះតែទុកមួយផ្នែកដើម្បីទុនយ៉ាផងព្រោះអល់ឡោះបង្កើតជីវិតមកយើងដើម្បីរស់ទុនយ៉ាបើមិនខំទុនយ៉ាវាបានអីរស់ឃើញទេហើយសាហាបាត់3នាក់ទៅជួបប្រពន្ធណាប៊ីសល្លឡោះអាឡៃវ៉ាសាឡាំនិយាយទៅវារៀងឆ្ងាយតិចអត់តចូលប្រធានបទបន្តិចទៀតចុះអញ្ចឹងសាហាបាត់3នាក់ទៅជួបប្រពន្ធណាប៊ីសល្លឡោះអាឡៃវ៉ាសាឡាំទៅដល់ប្រាប់ថាពិតណាស់ ខ្ញុំអត់ចង់ហូបទេចង់តែបួសរហូតដើម្បីអល់ឡោះសាហាបាត់ម្នាក់ទៀតតសួរពុនអាប៊ីថាខ្ញុំពិតណាស់ខ្ញុំចង់សំដាយអាគីយ៉ាមុនលេលរហូតអត់ចង់ដេកចង់ពួនទេដើម្បីអល់ឡោះព្រោះណាប៊ីសម្យ៉ាងមកយប់មកយប់មានតិចទេចឹងខ្ញុំត្រូវតែសម្យ៉ាងដើម្បីអល់ឡោះអត់ចង់ដេកទេសាហាបាត់ម្នាក់ទៀតទៅជួបប្រពន្ធណាប៊ីដែរ ខ្ញុំអត់ចង់យកប្រពន្ធទេព្រោះថាយកប្រពន្ធទៅក៏ត្រូវរស៊ីចិញ្ចឹមត្រូវមានរឿងត្រូវមានកូនជាងទុកខ្លួនឯងដើម្បីអ៊ីបាដាតមិនស្រួលជាង ពេលនោះសួរថាពេលណាប៊ីត្រឡប់មកវិញស៊ីប្រពន្ធណាប៊ីរាយការប្រាប់ណាប៊ីរឿង3អ្នកសាហាបាត់ហ្នឹងសួរថាណាប៊ីយល់ព្រមទេអត់ទេណាប៊ីថាអ៊ីននីអ៊ូហ្វទីរូវ៉ាអាស៊ូមអ៊ីននីអាស៊ូមវ៉ាអ៊ូហ្វទីរខ្ញុំមានថ្ងៃបួសខ្ញុំមានថ្ងៃស្រាយមានថ្ងៃហូបហេអ៊ីននីអាណាមវ៉ាអកូមប៊ីលឡៃល ប៉ុន្តែខ្ញុំមានពេលដេកហើយខ្ញុំមានពេលសម្រាប់គីមុលលេលវ៉ាអតាហ្សាវជុននីសាហើយខ្ញុំជាជាបុរសដែលយំពុនវ៉ាហ្វាមិនរ៉ាហ្គីបាអានសុនណាទីហ្វាឡៃសាមីននីណាប៊ីថាអ្នកណាហើយដែលដែលធ្វើអីចេះម្នាក់ឯងមិនតាមសុនណាយើងពិតណាស់មិនមែនជាអ៊ុម៉ាត់របស់យើងទេនេះជាសារៈសំខាន់នៃការតាមសុនណាណាប៊ីសុលឡោះអាឡៃហ៊ីវសឡាំយ៉ាឥឡូវដល់ប្រធានបទរបស់យើងអល់ឡោះស៊ុបហានតាឡាបានមានបន្ទូលនៅក្នុងអល់កុរអានក្នុងសូរ៉ាអតតាហ្គាបុន A'udzu billahi minasyaitonir rajim. Innama amwalukum wa auladukum fitnah. Wallahu 'indahu ajrun 'azim. មានន័យថាពិតណាស់អមវ៉ាលូគុំណាប៊ីថាទ្រព្យសម្បត្តិរបស់អ្នកទាំងអស់គ្នាដែលខំរកបានរីស្គីអល់ឡោះឲ្យមែនក៏តែការខំរបស់យើង ក្នុងទុនយ៉ាមិនចឹងចឹងការរកស៊ីរបស់យើងបានទ្រព្យសម្បត្តិនេះវ៉ាអូឡាឌូគុំហើយកូនចៅរបស់អ្នក fitnah ណាប៊ីថា ជាជាជាបកាមួយអត់ល្អនិយាយខ្លះ fitness បកប្រែមកអញ្ចឹងជាបកាមួយអត់ល្អព្រោះអល់ឡោះដឹងថាមនុស្សនេះអ្វីដែលមោទនភាពជាងគេបំផុតដែលខ្លួនមានគឺពីរដែរគឺពីរហ្នឹងឯងទ្រព្យសម្បត្តិឲ្យកូនអញ្ចឹងឯងមិនមិនបានន័យថាមនុស្សមានកូនច្រើនបង្កើឬក៏មោទនភាពមនុស្សមានទ្រព្យសម្បត្តិច្រើនមោទនភាពព្រោះរស់ស៊ីទុនយ៉ាដើម្បីកូនហ្នឹងឯងពីណាមានកូនមានទ្រព្យសម្បត្តិមនុស្សអស់ធំហ្នឹង ឲ្យមានអីល្អចឹងហ្នឹងទៀតអ្នកដែលមានកូនហើយមានទ្រព្យសម្បត្តិចឹងអល់ឡោះខ្លាចយើង ត្រូវបានឡាឡៃត្រូវបានធ្វើឲ្យរំខានដល់ការអ៊ីបាដិតរបស់យើងដោយសារកូនហើយទ្រព្យសម្បត្តិហ្នឹងហើយចឹងបានអល់ឡោះថាពិតណាស់ទ្រព្យសម្បត្តិរបស់អ្នកកូនចៅរបស់អ្នក គឺជា fitnah ជាការសាក់លបងអល់ឡោះជាការសាក់លបងរបស់អល់ឡោះមួយដ៏ធំធេងសួរថាការសាក់លបងយ៉ាងម៉េចបើយើងដឹងថាអញរស់ស៊ីបានណាអូណាស់កុំតាន់អាអូ ហើយអ្នកដែលរស់ស៊ីមិនបានកុំតន់អភ័យពីព្រោះมันប្រកាសអ្នកដែលរស់ស៊ីបានដើរទៅលើផ្លូវត្រូវទេយើងមើលណាប៊ីណាប៊ីមានមានមានណាប៊ីណាមួយមាន មានដែរណាប៊ីម្នាក់ម្នាក់ពីរនាក់ដោយណាប៊ីស៊ូឡៃម៉ានអីមាន យើងមើលណាប៊ីមូហាម៉ាត់យើងមាននេះហេសួរថាអល់ឡោះអត់ស្រឡាញ់គាត់អីបានមិនឲ្យទ្រពឲ្យគាត់បើណាប៊ីជា ជាអ្នកពិសេសរបស់អល់ឡោះមិនឲ្យទ្រពឯណាណីអូអល់ឡោះបានមានបន្ទូលថាអាសាអានតុហ៊ីប៊ូឆៃអាន វ៉ាវ៉ាសរុលឡាគុំវ៉ាអាសាអានតក្រហ៊ូសៃអានវ៉ាខៃរុលឡាគុំអ្វីដែលអ្នកយល់ឃើញថាល្អហ្នឹងណាអ្នកស្អប់នៅរឿងអ្វីមួយអល់ឡោះតាជួនកាលអារបស់ដែលអ្នកស្អប់ហ្នឹងល្អសម្រាប់អ្នកទេក្រយើងស្អប់គ្រប់គ្នាអត់ស្អប់តែជួនកាលអាក្រសម្រាប់យើងនោះល្អសម្រាប់យើងវិញដើម្បី ធ្វើអ៊ីបាដិតយើងដឹងថាប្រវត្តិសហាបាត់ម្នាក់សាឡាបាមុនបងក្រអត់មានបាយស៊ីបាយអីទេ ប្រវាស់ចិញ្ចឹមប៉ែមួយគេ ដល់បានមានមានមានមានមានយូរយូរមានប៉ែ50ក្បាលសំយ៉ាង5ពេលពីមុននំមកសិតរហូតដល់មានប៉ែ50ក្បាល បាន5ពេលទេអាផ្សេងវានឹងនៅផ្ទះមើលប៉ែដល់ពេលប៉ែឡាដល់100ក្បាលបាត់មកវឹកទូប៉ែប៉ា200ក្បាលបាត់ពីវឹកទូបាត់បាត់បាត់បាត់រហូតយើងមើលមើលអានេះគេហៅថាទ្រព្យសម្បត្តិនេះមិនមែនជា របស់ដែលយើងគូមោទនភាពគូសบายចិត្តយើងត្រូវគិតថាតើអញភ័យអត់ថ្ងៃអាខិរ៉ាត់ដែលយើងមានទ្រព្យសម្បត្តិហើយយើងគេហៅថាអ៊ីបាដិតរបស់ចំពោះអល់ឡោះគ្រប់ជ្រុងជ្រោយអត់អានឹងគេហៅថា fitna wallahu indahu ajrun azim អល់ឡោះបានមានបន្ទូលទៀតថាវ៉ាហលឡោហ៊ុលបៃអាវ៉ាហារ៉ាមរីបាពេលណាយើងមានទ្រព្យសម្បត្តិអីទាំងអស់ហ្នឹងអញ្ចឹងមនុស្សជាត្រូវការទំនាក់ទំនងគ្នា អ្នកនេះសម័យនៅសម័យណាប៊ីសូម្បីតែអត់ទាន់មានអាទីផ្សារលក់ដូរក៏ប៉ុន្តែគេហៅថាមានទីផ្សារដូរអញ្ចឹងមីមីលំជឿជាក់តាំងកាល20 40ឆ្នាំ50ឆ្នាំមុនមានហើយអាកាដូងកជាមួយនឹងនេះចេញពីអពតមកណាចេញពីអពតមកមានណាដូងកជាមួយនឹងមាសដូងកជាមួយនឹងនោះអញ្ចឹងសម័យណាប៊ីអត់ទាន់មានអាលក់ចាជាលុយក៏តែមានការដូរបែបហ្នឹងអញ្ចឹងអាការដូរនឹងអ៊ីស្លាមបានកំណត់ច្បាប់មួយដ៏ច្បាស់លាស់អញ្ចឹងបានអល់ឡោះបានមានបន្ទូលថាវ៉ាហាឡឡោហ៊ុលបៃអា បិទណាអល់ឡោះបានអនុញ្ញាតឲ្យពួកអ្នក ក្នុងការលក់ដូរដើម្បីដើម្បីអឺរស់រៀនមានជីវិតនៅលើទុនយ៉ានេះបានទាំងអស់គ្នាព្រោះអ្នកខ្លះគាត់មានកអ្នកខ្លះគាត់ចិញ្ចឹមប្រពែអ្នកខ្លះគាត់រកត្រីអ្នកខ្លះគាត់រកអោសចឹងសួរថាបើមីមីអត់ចេះអត់ចេះលក់ឲ្យគ្នាដូរគ្នាមីមីមានកទៅធ្វើមកឆ្អិនអាមីមីមានប្រពែមានសាច់មានទេទៅធ្វើមិនបានហូបមីមីដែលមានអោសហ្នឹង ទៅធ្វើមិនបានកមកហូប អញ្ចឹងបានអល់ឡោះគាត់ដឹងពីបង្កើតយើងគាត់ដឹងរឿងហ្នឹងបានគាត់បង្កើតច្បាប់មួយដើម្បីក្នុងការដោះដូរទំនិញនេះឲ្យស្របតាមច្បាប់អ៊ីស្លាមហើយបើយើងមើលជាក់ស្ដែងនៅសម័យយើងចុងក្រោយនេះអ៊ីស្លាមយើងនៅសម័យចុងក្រោយនេះផ្សេងផ្សេងប្រទេសដែលមិនមែនអ៊ីស្លាមនេះវា តែងតែមានមិនមែនជាច្បាប់អ៊ីស្លាមតាមរយៈតាមធនាគារមីក្រូហិរញ្ញវត្ថុអីដែលយើងអ៊ីស្លាមត្រូវគិតឲ្យបានច្បាស់លាស់តើអាហ្នឹងវាត្រឹមត្រូវវាហាឡលឬមិនហាឡលព្រោះបើយើងអត់ហាឡលទេយកអត់ហាឡលចូលក្នុងខ្លួនយើងជាអស្បាប់ បុបជាមូលហេតុមួយដែលអល់ឡោះរត់ឌូអាច្រានចោលនៅឌូអារបស់យើងដោយសារយើងខ្លួនយើងហារ៉ាមណាប៊ីថាម៉េចនៅក្នុងអាទេមួយ ណាប៊ីថាអានណាមឆ្របហ៊ូហារ៉មវម៉ាក់កាលូហ៊ូហារ៉មហ្វាអានណាយូស្តាជាបូឡាអល់ឡោះថាខ្ញុំរបស់យើងនេះតែតែសុំចំពោះយើងសុំទូអាក៏ប៉ុន្តែស៊ីចុករបស់វាហារ៉ាម ការផឹករបស់វាហារ៉ាមការស្លៀកពាក់របស់វាហារ៉ាមឲ្យយើងទទួលទូអាវាមិនកើតទេ អាបើពេញមកខ្លួនប្រានសត្វហារ៉ាមអញ្ចឹងកន្លែងនេះអាស៊ីរបស់ហារ៉ាមចូលក្នុងពោះនេះវាជាមូលហេតុមួយជាមូលហេតុចម្បងដែលធ្វើឲ្យអល់ឡោះច្រានចោលនៅឌូអារបស់យើងអាហ្នឹងមូលហេតុអញ្ចឹងពេលដែលអល់ឡោះបង្កើតច្បាប់ការលក់ដូរអញ្ចឹងអល់ឡោះប៉ះហាឡាលលក់ដូររបៀបណាក៏ដោយឲ្យតែឈ្មោះថាលក់ដូរហេកុំតែលក់ដូរ rich ណាប៊ីថាមិន ghashana falaysa minna លក់ដូរ rich បានន័យថាម៉េចលក់ដូរបោកប្រាស់ នៅសម័យសាហាបាត់មាននៅសម័យណាប៊ីយកតាលម៉ើល្អល្អដាក់ពីលើហាក្រោយមកអាក្រក់ដាក់ពីក្រោមដល់ពេលគីមកទិញថ្លឹងកញ្ញោអត់ថាអាក្រោមខ្ញុំដាក់ថ្លឹងទេហេធ្វើចឹងទៀតថ្ងៃមួយឪពុកម្នាក់ប្រើឲ្យកូនស្រីខ្លួនឯងកំពុងតែលក់ដូរយករបស់ដោះគោល្អដាក់ពីលើលាក់ដោយអត់ដោះគោចោលនៅពីក្រោមពេលនោះកូនអត់ព្រមធ្វើទេដោយសារធ្វើចឹងវាខុស ពេលនោះសៃណាអ៊ូម៉ាត់មកដល់សៃណាអ៊ូម៉ាត់បញ្ជាឲ្យយកចេញភ្លាមអាដោះគោដែលល្អដែលឯងមកបោកប្រជាគេនឹងឲ្យគេរូបភាពល្អហើយបើនិយាយរឿងហ្នឹងវិញនៅសម័យយើង អ្នកលក់បន្លែអ្នកលក់បន្លែជើងប្រោះអស់អាស្រស់ស្រស់ប្រោះដាក់ពីលើហើយហេតាមផ្លូវតាមអីលើតប់ពីលើគ្នាដើម្បីកូនណោដើម្បីបង្ហាញល្អតែបើថាល្អទាំងអស់វាអត់អីទេតប់ពីលើគ្នាមិនក្តោយតែខ្លាចតែអារបស់ដែលមិនល្អហើយយើងលាក់អាអន់នៅពីក្រោយជាពិសេសលក់ត្រីលក់អីចឹងណា ឃ្នៀតរបស់អល់អមក្រៅអាហ្នឹងគេហៅ rich ណាប៊ីថាអ្នកណាហើយដែលដែលលក់ដូរបែបហ្នឹងណាប៊ីថា falaysa minna ពុំមែនជាអ៊ុម៉ាត់អញទេសួរថាយើងចង់ចំណេញ4 50000ដល់ណាប៊ីច្រានចោលមិនគឺអ៊ុម៉ាត់គាត់យើងយកអត់ហ្នឹងយក4 50000ហ្នឹងអត់គឺអត់គឺអ៊ុម៉ាត់ណាប៊ីអាហ្នឹងខុនធម៌ហេហើយចំណុចមួយទៀតអល់ឡោះថាវ៉ាហារ៉ាមរីបាអល់ឡោះបាហារ៉ាមណូរីបារីបាបានន័យថាម៉េចរីបាបានន័យថាយើងនិយាយពាក្យភាសាយើងហៅចង្ការ ចុងការវាមានរូបភាពច្រើនណាចុងការអញ្ចឹងទីទៀតយើងនឹងដល់ចុងការវារូបភាពយ៉ាងម៉េចណាប៊ីសលឡាមបានមានប្រសាសន៍ក្នុងហាឌីសមួយថាអ៊ីដានីប៊ូអសាបអលមូប៊ីកតណាប៊ីតាចូលអ្នកជិះឲ្យឆ្ងាយធ្វើខ្លួនអ្នកឲ្យឆ្ងាយផុតពី7យ៉ាងដែលវិនិច្ឆ័យ7យ៉ាងដែលវិនិច្ឆ័យនេះនិយាយឲ្យខ្លីក្នុងអ៊ូឡាម៉ាអ៊ីតិហ្វាក់ថា7យ៉ាងដែលវិនិច្ឆ័យដែលណាប៊ីប្រាប់ហ្នឹងគេឲ្យជំទាស់អាល់កាបាអ៊ីរកាបាអ៊ីរុសាបអាឌូសាធំទាំង7 ដែលធំជាងគេទាំងអស់ចឹងមានក្នុងនឹងទី1ឈីរិកនឹងអល់ឡោះលំដាប់ទី1អាហ្នឹងអត់ទទួលអាម៉ាល់ក៏ដោយសារហ្នឹងដែរទី2លែចោលសម្ះយ៉ាងហេដល់ស្រុកយើងអាលែចោលម្យ៉ាងគេមិនសូវធំទេគំតែបើផឹកស្រាឃើញធំហ្នឹងចឹងហេដោយសារឃើញផឹកស្រាអាអ៊ីស្លាមផឹកស្រាវិញតាមពិតអាផឹកស្រាអត់មានចូលនឹងអំពិលហ្នឹងដោយសារអាលែសម្យ៉ាងទី2លំដាប់ទី2ទូសាធំវាមានហើយនៅក្នុងហ្នឹងទី3 aklur riba ស៊ីចុងការស៊ីចុងការចូលក្នុងចំណោមទុសាធំដែលអល់ឡោះសុបតាបានមានបន្ទូលថាយ៉ាអ៊ីវ៉ាឡាឌីណាអាម៉ានូអ៊ីតាគុលឡោះវ៉ាដារូម៉ាបាគីយ៉ាមីណារីបាអ៊ីនគុនទុំមុមីឌីនក្នុងសូរ៉ាអល់បាការ៉ាអបរាអ្នកមានអ៊ីម៉ានទាំងឡាយចូលអ្នកខ្លាចចំពោះអល់ឡោះវ៉ាដារូម៉ាបាគីយ៉ាមីណារីបាចូលអ្នកបោះបង់ឆ្ងាយចុះអ្វីដែលសេះសល់អំពីរីបា សេះសល់ក៏ដោយ river ពេញទីក៏ដោយចឹងជីវៈមកឆ្នាំអ៊ីងគុនទុមុមីនីនបើសិនអ្នកទាំងអស់គ្នាអ៊ីម៉ាន់នឹងអល់ឡោះចឹងចង់បញ្ជាក់ថាអ្នកដែលស៊ី river នេះស៊ីចុងការនេះស្មើនឹងអ្នកអត់អ៊ីម៉ាន់ពីព្រោះអល់ឡោះថាបើអ្នកឯងមានអ៊ីម៉ាន់នឹងអល់ឡោះជីវៈមកឆ្ងាយអំពីចុងការហើយនឹងចង់បន្តអាយ៉ានេះអល់ឡោះថា fa illam taf'alu fa'dhanu biharbi min Allah wa rasulih បើសិនអ្នកណាឲ្យមិនឈប់ នៅបកាចុងការនៅស៊ីចុងការមិនឈប់ទេចូលឲ្យគេប្រកាសសង្គ្រាមជាមួយនឹងអល់ឡោះនិងរ៉ូសូលហើយទៅបាននេះថាអល់ឡោះនិងរ៉ូសូលចាត់ទុកអ្នកដែលស៊ីរីបឺនេះគឺសត្រូវត្រូវធ្វើសង្គ្រាមជាមួយគ្នាហ្មងអត់មានលេសាយបានទូសាធំហើយយើងនឹងមើលលទ្ធផលតិចទៀតថាតើវាលទ្ធផលយ៉ាងម៉េចគាត់អាស៊ីចុងការសោះបានចំណេញសោះហ្នឹងមូលហេតុឯបានអល់ឡោះក្តៅដល់ម្លឹងម្លឹងដល់ថ្នាក់ដល់ថ្នាក់ចាត់ទុកថាជាសត្រូវរបស់គាត់ណា ធំជាងអផឹកស្រាវាងវាន់ហងអីហងមិនថ្នាក់ដល់អាហ្នឹងផងហាស៊ីណាមិនថ្នាក់ហ្នឹងផងមូលហេតុអីបានស៊ីចុងការលុយមិនណេញសោះមិនទៅជា ធំដុំខ្លាំងម្លេះតែទៀតយើងហ្នឹងមើលលទ្ធផលតាមដោយសារណាប៊ីសុសឡាមបានមានប្រសាសន៍ក្នុងហាឌីសាឡាឡាអានអល់ឡោះអាគីលូរីបាវ៉ាសាហ៊ីដៃហ៊ីវ៉ាមូគីឡាហ៊ូវ៉ាសាហ៊ីដៃហ៊ីគុលលូហ៊ុមសាវ៉ាណាប៊ីថាពិតណាស់អល់ឡោះ លាក់ណាត់លាក់ណាត់បានន័យថាម៉េចផ្ទិចផ្ដាសាអល់ឡោះជេអ្នកណាអ្នកស៊ីចង្ការអាគីលូរីបាអ្នកស៊ីវ៉ាមូគីឡាហ៊ូមូគីឡាហ៊ូអ្នកតំណាងឲ្យគេស៊ីតំណាងបានន័យថាម៉េចឧទាហរណ៍ធ្វើការអញ្ចឹងបានអ៊ីស្លាមទីទៀតឡើងនឹងនិយាយតិចដែរពាក់ព័ន្ធនឹងអ៊ីស្លាមហាមមិនឲ្យទៅធ្វើការជាមួយ នឹងធនាគារដែលមានស៊ីចង្ការ ពីព្រោះពេលណាយើងទៅធ្វើការមួយធនាគារបានន័យថា យើងជាតំណាងដើរចែកក្តាសដើម្បីឲ្យវាស៊ីចុងការហ្នឹងឧទាហរណ៍វ៉ាសាហ៊ីដេសាហ៊ីដេសាក់សីហើយនេះបើសាក់សីលនិយាយសុំអាបើសាក់សីចូលទៅដល់មីភូមិមីឃុំទៀតព្រោះឥឡូវចង់យកលុយពីពីអង្គការអីដល់មីភូមិសញ្ញេអញ្ចឹងឯងអាសញ្ញេសាក់សីហ្នឹងអល់ឡោះថាវ៉ាសាហ៊ីដេណាមីថាសាក់សីក៏គុលលុហុំសាវ៉ា ទាំងអស់វានឹងស្មើគ្នាអ្នកស៊ីអ្នកឲ្យគេស៊ីអ្នកកត់ត្រាហើយនឹងអ្នកសាក់សីទាំងអស់មកកញ្ចប់ហ្នឹងចូលក្នុងអល់ឡោះលក្ខណៈទាំងអស់គឺអត់គឺតូចទេអត់គឺលេខសាយទេចឹងក្នុងអ៊ីស្លាមណាប៊ីថាអឺរីបាក្នុងអ៊ីស្លាមគឺមានពីរយ៉ាងអារីបាណៅអានរីបាពីរយ៉ាងទីមួយគេឲ្យឈ្មោះថារីបាអលហ្វុដទីពីររីបាអានណាស៊ីអារីបាហ្វុដបានន័យថាម៉េច riba លើសលើសបានន័យថាខ្ចីខ្ចី10សង11អាហ្នឹងគេហៅលើសទី2 riba an-nasi'ah riba an-nasi'ah បានន័យថាម៉េច riba យឺតយឺនបានន័យថាម៉េចបានន័យថាអឺខ្ចី100សង100កុំតែយឺតអត់គឺសងភ្លាមទេឲ្យឲ្យខ្ចីមកខ្ញុំសងប៉ានេះប៉ានេះតតតតរហូតអាហ្នឹងគេ riba យឺតជាងនៅក្នុងទាំងពីររូបភាពបែបនេះអ៊ីស្លាមបាហារ៉ាមហើយដូច្នេះហើយពាក់ព័ន្ធនឹងរឿងគេហៅថាម៉េចគេហៅថាអើយ river នេះយើងមើលនៅក្នុងសង្គមយើងបច្ចុប្បន្នណាអ៊ីស្លាមបានកំហិតច្បាស់លាស់អ៊ីស្លាមបានដាក់កំណត់ច្បាស់លាស់ជាងបើសិនជាយើងលក់ដូរត្រូវលក់របស់ណា ដែលមាននៅមុខលក់នឹងតម្លៃច្បាស់លាស់ ហ៎លក់នឹងតម្លៃច្បាស់លាស់និងពេលវេលាច្បាស់លាស់អ៊ីស្លាមបានកំណត់ចឹងរីឯការលក់របស់អនុមុខណាមានលក់របស់ ដែលគេហៅថាมันច្បាស់លាស់អំពីតម្លៃมันច្បាស់លាស់អំពីទំនិញផលិតផល អាហ្នឹងអ៊ីស្លាមហាមអ៊ីស្លាមហាមអាហ្នឹងគេចូលក្នុង river ផ្នែកណាមួយនៃ river ទាំងពីរហ្នឹងអញ្ចឹងនៅក្នុង hadith មួយណាប៊ីសលសាឡាបានមានប្រសាសន៍ថា az-zahabu bil-zahab wal-fiddatu bil-fiddah wal-burru bil-burr والشعير بالشعير والتمر بالتمر والملح بالملح سواء بسواء يدا بيد فمن زاد أو استزاد فهو ربا حديث صحيح نبي ميه الذهب بالذهب ميه الفضه الفضة بين نبي تا អលបុររូប៊ីលប៊ីលបុរអង្គនឹងកយើងនិយាយយើងយកស្រួលស្ដាប់អង្គនឹងកវ៉ាស្អ៊ីរូប៊ីស្អ៊ីរស្រៅនឹងស្រៅវ៉ាតាំរូប៊ីតាំរផ្លែលម៉ានឹងផ្លែលម៉ាវ៉ាលមីលហ៊ូប៊ីលមីលអំបិលនឹងអំបិលអញ្ចឹងទាំងអស់ប៉ុន្មានយ៉ាងមាសប្រាក់អឺស្រៅសលៃឬក៏គេហៅថាស្អីគេអឺម្សៅ ម្សៅមីអឺស្រូវលម៉ើអំបិល6យ៉ាងនេះគេឲ្យឈ្មោះថា Ajnas ដែល river រត់នៅលើវាអញ្ចឹងយើងអាចគៀសបានឧឡាម៉ាគេគៀសទៅលើចំណីដូចរបស់អស់ហ្នឹងឧទាហរណ៍នៅសម័យអារ៉ាប់វាល្មើអញ្ចឹងនៅសម័យយើងយើងអាចគៀសទៅលើឧទាហរណ៍ថាម៉េច អឺផ្លែឈើអ្វីប្រយ៉ាងស្វាយក៏ដោយ ផ្លែអីក៏ដោយវាអាចគៀសដោយសារអីវាដូចគ្នាហើយពាក់ព័ន្ធនឹងស្រូវឬឬពាក់ព័ន្ធទៅនឹងម្សៅមីហ្នឹងយើងអាចគៀសមកអង្គដោយសាររបស់ហ្នឹងរបស់ហូបនៅសម័យអារ៉ាប់ស្រូវសាលីហ្នឹងអញ្ចឹងរបស់6យ៉ាងនេះ ណាប៊ីថាម៉េចសាវ៉ាអានប៊ីសាវ៉ាអិនស្មើគ្នាទៀងចំនួន ស្មើគ្នាចំនួនយ៉ាដិនប៊ីយ៉ាដិនហុចទៅហុចមកហុចទៅហុចមកចឹងមសាឡានេះឧទាហរណ៍យើងនិយាយរឿងមាសនៅសម័យយើងចូលចិត្តយកមាសទៅដូរមាសចឹងឯងយកមាសទៅដូរមាសហុកុំវាអត់បានទេដូរម៉ូតហុកុំវាបានសួរថាមាសអត់ដូរម៉ូតហ្នឹងអាដូរម៉ូតហុកុំវារីបា ហារ៉ាមឧទាហរណ៍មីមានខ្សែដៃ 5G យកទៅដូរខ្សែកឧទាហរណ៍ដូរម៉ូតមាសដូចគ្នា ថែមអត់អាហ្នឹងលើសទេថែមទេថែមអត់បានហូកុំវាដើម្បីជិះវាអំពី river មេត្រូវយកខ្សែដៃរបស់មេ 5G យកទៅលក់សិនលក់យកលុយហើយយកលុយហ្នឹងទៅទិញស្អីទិញឲ្យមាសខ្សែកឬ អញ្ជើញឬអីទិញប្រហែលទិញទៅហើយបើគេថែមគេបើខ្វះលើខ្វះថែមលុយទៅតែបើលេងទៅថែមខ្សែដៃដូចគ្នា 5G មិនប្រើបានកន្លះឆ្នាំហើយក្រោយមកយកទៅដូរខ្សែដៃម៉ូដថ្មីឧទាហរណ៍ខ្សែដៃ 5G នេះម៉ូដថ្មីគេទៀមទៀឈ្នួលទេទៀមទៀឈ្នួលអាហ្នឹងក៏គាត់បានដោយសារស្មើនឹងដូរមាសទំងន់ដូចគ្នាថែមលុយថែមលុយ ចឹងពីព្រោះមាសនេះមានមសគួរពីហាឌីសមាសនេះមាននិយាយក្នុងហាឌីសផ្ទាល់តែម្ដងចឹងពេលណាមាននិយាយក្នុងហាឌីសវាអត់មានអាចចេះថាអូចេះចូលបានទេចឹងដំណោះស្រាយដែលល្អដែលគេសួរលជ្ជណាដែលអ៊ីម៉ាលីលអ៊ីហ្វតានៅអារ៉ាប់សាអូឌីជិះវៀងរឿងរីបឺនៅក្នុងការដូរម៉ូតមាសដូរចំនួនមាសមីត្រូវយកមាសរបស់ខ្លួនឯងដែលចង់ដូរយកទៅលក់ឲ្យចេញជាលុយសិនក្រោយមកអត់យកលុយពីហាអត់លក់ឲ្យចេញជាលុយម៉ានសិន ក្រោយមកមេចង់ដូរយករបស់ផ្សេង ទូទាត់បើលើសត្រូវថែមលុយបើបើបើលើសត្រូវយកលុយមកបើខ្វះត្រូវថែមលុយគេអានឹងបញ្ចប់នៅការពាក់ព័ន្ធនឹងការថែមថយហេបើអត់ចឹងទេលឹកដឹងច្បាស់ណាស់ពីព្រោះអីសឹងអាប្រមាណ80 90%បើដូរម៉ូត ដូរសេរីនឹងទាំងអស់បើសិនជាលក់ខាតចឹងហ៎អាលក់គេគិតមាសតម្លៃបច្ចុប្បន្នផងគេគិត ខាតចុះខាតឡើងជាងអត់លក់អីយកទៅដូរដូរវាដូរថែមដែរនឹងថែមថ្លៃឈ្នួលផងថែមថ្លៃនេះថ្លៃនោះជាងអានឹងអត់បាននឹងថែមពាក់ព័ន្ធនឹងថែមមានហើយ6យ៉ាងនេះដែលណាប៊ីនិយាយនៅក្នុងហាឌីសនេះចុះមកចប់ណាប៊ីថាសាវ៉ាអានប៊ីសាវ៉ាអិនសាវ៉ាអានប៊ីសាវ៉ាអិនបានន័យថាម៉េចស្មើគ្នាមួយដំឡឹងមួយដំឡឹងដូចគ្នាអង្គឧទាហរណ៍មានច្រើនដែរ អង្គគេចែកអំណោយឲ្យភាក់ច្រើនគេចែកអំណោយមិនសូវអង្គថ្លៃទេត្រឹមអង្គអ្នកខុនឧទាហរណ៍អ្នកខុន1គីឡូតាម1900ឬ2000ទេដល់ពេលយើងអត់ចេះហូបនឹងខុនចេះហូបផ្កាម្លិះអីហ្នឹង1គីឡូ2500ឬ3000ក្រោយមក ដូរមកអត់ចេះហូបទេយកអាហ្នឹងទៅដូរមួយអង្គអាថ្លៃនោះខុសគ្នា អាមួយមួយបាវអានោះមួយបាវកន្លះឬក៏អាមួយមួយបាវអាមួយអត់ដល់មួយបាវ បានន័យថាដូរយកអត់ថ្លៃបែបហ្នឹងអត់បានទេព្រោះរបស់ដែលឈ្មោះដូចគ្នាណាប៊ីថា nafsul jins របស់ដែលដែលមានឈ្មោះដូចគ្នាគឺត្រូវណាប៊ីថា sawa an bi sawa in មកបាវមកបាវដូចគ្នាហើយបើសិនឆ្នៃអីបើបាវមួយកាត់ទួនបើអាមួយថ្លៃអាមួយថោកមិនលក់សិននោះលក់សិនហើយចាំយកលុយទៅទិញឲ្យគ្រប់គេចែកមកកមានខុនអត់សូវឆ្ងាញ់មកបាវ10000 40000យកទៅលក់ចេញ40000សិន ចាំយក90000ទៅទិញផ្កាខ្ញីប្រមាណបានប៉ុណ្ណឹងបើបើចង់បាន1បាថែមលុយទៀតទៅអ៊ីស្លាមអត់មានបាធ្វើម៉េចឲ្យត្រូវនឹងហុកកុំហាឡាល់ហេហេមិនត្រឹមនឹងកទេស្រូវក៏ដូចគ្នាដែរអំបិលក៏ដូចគ្នាដែរនៅក្នុងហាឌីសនេះណាប៊ីនិយាយវលមីលហ៊ូប៊ីលមីលអំបិលនឹងអំបិលណាមួយអំបិលសល្អហេក៏ប៉ុន្តែបើរឿងបញ្ហាអំបិលគ្រោះហើយនឹងអំបិលម៉ត់ ព្រោះអាមួយក៏គ្រោះហេម៉ត់มันអាចទៅវាស់រង្វាស់ស្មើទេអាគ្រោះមកកំប៉ុងតិចដល់អាម៉ត់មកកំប៉ុងវាច្រើនអញ្ចឹងគេគិតទម្ងន់ថ្លឹងវិញណាអំបិលដើម្បីកិច្ចផុតឲ្យហូបកុំត្រូវកុំវាស់ហេនឹងកំប៉ុងយកទៅថ្លឹងវិញអំបិលដោយសារអាគ្រោះវាធំធំទៅវាបើសិនជាយើង រង្វាស់ទៅវាបានតិចទេណាអញ្ចឹងយើងយកទៅថ្លឹងវិញអញ្ចឹងមាសប្រាក់អឺ ស្រូវសាឡៃគេហៅថាអីអាកិនតុំគេហៅអីគេអឺម្សៅមីហើយនឹងឆាអ៊ីតស្រូវសាឡៃម្សៅមីយើងគះស្មងកដោយសារអាហ្នឹងវាសម្រាប់ហូបធ្វើនំប៉័ងនៅអារ៉ាប់គេធ្វើនំប៉័ងហ្នឹងអញ្ចឹងយើងគះមង្កយើងរីឯស្រូវស្រូវដូចគ្នាលម៉ើលម៉ើគឺយើង អាចគះស្មករផ្លែឈើណាមួយក៏បានដែរស្វាយឧទាហរណ៍អាស្វាយហុងផ្លែជាងអញ្ចឹងណាដូរស្វាយហុង10គីឡូដូរជាមួយនឹងហ្វាស្វាយកៅមៀត20គីឡូអីហ្នឹងអត់ទេ ប៉ិនគ្នាប៉ិនគ្នាព្រោះឈ្មោះស្វាយដូចគ្នាយ៉ាដូរប៉ុន្មានដូរប៉ុណ្ណឹងដូចគ្នាហើយនឹង7នឹង6នឹងណាប៊ីតាសាវ៉ាអានប៊ីសាវ៉ាអិនយ៉ាដិនប៊ីយ៉ាដិនមិនមិនតចាំកន្លែងហ្នឹងយ៉ាដិនប៊ីយ៉ាដិនបានន័យថាម៉េចបានន័យថាហុចទៅហុចមកហុកុំវាអញ្ចឹងអញ្ចឹងបានបើសិនជាលិនមើលនៅខាងម៉ាឡេខាងថៃច្រើនណាស់ពេលណាគេទិញអីហើយអឺសយាយួលអញ្ចឹងហ៎ saya jual ya ដល់ពេលអ្នកទិញហ្នឹងយ៉ា saya beli លិនទិញលិនលក់ហើយដល់អ្នកទិញលិនទទួលទិញហើយស្រុកគេធ្វើអញ្ចឹងទាំងអស់មីមីនៅម៉ាឡេនៅថៃសួរអ្នកទៅរៀនម៉ាឡេថៃដឹងបើមីមីស្រុកយើងអត់សូវមានថៃអញ្ចឹងទេពីព្រោះអីអាហ្នឹងនៅក្នុងម៉ាសាប់ឆាប់អ៊ីអាអ៊ីយ៉ាវលកប៊ូលក្នុងលក់ដូនឯងវាយ៉ាប់យ៉ាពីព្រោះណាប៊ីសល្លោះអាឡៃវ៉ាសាឡាំឲ្យយើងអ៊ីតទីហ្វាកនៅក្នុងម៉ាជ្រីសុលអកឲ្យយើងឯកភាពគ្នានៅក្នុង អង្គពិធីទិញហើយអង្គពិធីសម័យនេះបើមិននៅអង្គុយលក់ត្រីនៅនៅសាចឹងឯកភាពនេះនៅកន្លែងមិនលក់ហ្នឹងណាគេហៅឯកភាពអត់មានថាអូឥឡូវដងដងកនេះអ្នកមកបាវមកអញកអញមកដងកយើងអត់យកឲ្យអត់បានទេអត់ទុកបានទៀតអត់ទុកថាចាំថ្ងៃនេះថ្ងៃនោះអត់បានទេអាហ្នឹងពាក់ព័ន្ធទៅនឹងអឺ6យ៉ាងទេណាប៊ីថាយ៉ាដិនប៊ីយ៉ាដិន ស្មើគ្នាសាវ៉ាអានពីសាវ៉ាអេតឲ្យស្មើឲ្យស្មើគីឡូគ្នាហើយយ៉ាដិនប៊ីយ៉ាដិនគឺបានន័យថាហុចទៅហុចមកហុចទៅហុចមកបាត់សះបើលេងអត់ហុចទៅហុចមកគឺអត់បានទេអញ្ចឹងមកស្អល់ហ្នឹងវាចូលទៅមួយទៀតគឺការលក់ដូរអនឡាញតើបែបនេះដែរដើម្បីនិយាយឲ្យមេមេយល់ព្រោះសម័យនេះសម័យជឿនលឿនវាអនឡាញខ្លាំងណាស់អនឡាញអ្នកខ្លះអាចបានឃើញទំនិញកំងតាមទូរស័ព្ទកំងតាមអនឡាញអញ្ចឹងណា ចឹងអនឡាញវាលក់បានឬមិនបានក្នុងអ៊ីស្លាមដោយសារសម័យណាប៊ីសម័យអ៊ូឡាម៉ាសម័យ4ម៉ាសាប់វាអត់មានអនឡាញនឹងទេចឹងវាអត់មានទេគុំតែអ៊ូឡាម៉ាសម័យនេះគេគៀសទៅលើហុកុំមួយចំនួនដែលគេស្រាវជ្រាវចឹងគេឃើញគេឃើញថាការលក់ដូរអនឡាញនៅក្នុងអ៊ីស្លាមវាអត់ត្រូវបានហាមឃាត់ទេក៏ប៉ុន្តែក៏ប៉ុន្តែ ការលក់ដូរអនឡាញទី1បញ្ជាក់ពីផលិតផលច្បាស់លាស់ ណាបញ្ជាក់ពីផលិតផលច្បាស់លាស់លិតឧទាហរណ៍ថាការលក់ដូរសាច់គោឥឡូវសាច់គោក៏មានអនឡាញដែរគ្រួចក៏អនឡាញដែរឃើញទេចឹងឧទាហរណ៍ការលក់ដូរសាច់គោបើហោះតាមអនឡាញអឺសាច់ម្លក់តម្លៃបណ្ដេះទំនងណាស់អីណាស់ចេះចុះក៏ប៉ុន្តែសួរថាបើគោខ្មែរគោខ្មែរប្រាប់គោខ្មែរច្បាស់បើគោឥណ្ឌាអាកេះមកហ្នឹងប្រាប់គេច្បាស់ កុំលេបហោះរូបគូខ្មែរឲ្យទំនងពណ៌ស្នោតពណ៌ខ្មៅដល់ពេលយកទៅលក់កូនឌីអាហ្នឹងអត់បានទេដោយសារគេហៅការរិះការបោកប្រាស់ក្នុងការលក់ដូរឃើញទេហើយនឹងមួយទៀតអាចបាន ក្នុងការលក់ដូរអនឡាញរបស់ដែលយើងអត់ឃើញមែនឧទាហរណ៍នៅក្នុងអ៊ីស្លាម ការលក់ដូរត្រូវឲ្យឃើញអាស៊ីឡាផលិតផលដែលត្រូវលក់ត្រូវឲ្យយើងឃើញ តាមពិតវាចឹង ក៏ប៉ុន្តែដោយសារដោយលថាអ៊ូឡាម៉ាគីយ៉ាសដោយសារការសម័យនេះ វាឆ្ងាយពីគ្នាទៅអីទៅចឹងអាប្រព័ន្ធអនឡាញសឹងអាគ្រប់កន្លែងទាំងអស់មានលក់ដូរចឹងអ៊ូឡាម៉ាអាចអនុញ្ញាតឲ្យយើងលក់ដូររបស់ដែលអត់មាននៅមុខបានកន្លែងចំណុចខ្លះចឹងដូចជាយើងត្រូវបង្ហាញពីផលិតផលឲ្យច្បាស់លាស់ផលិតផលឲ្យច្បាស់លាស់ណាលក់លេលេម៉ាក់ស្អីយ៉ាងម៉េចបង្ហាញគេរូបក្នុងហ្នឹង នៅក្នុងនៅក្នុងអាអាអាផោះហ្នឹងបង្ហាញរូបលក់កង់លក់កម៉ាបង្ហាញរូបឲ្យច្បាស់លាស់ឲ្យគេមើលគេបរិចមើលគេពេញចិត្តហើយអស់ត្រូវផ្ញើលុយមកឲ្យយើងហ៎វេលុយមកណាដាក់លេខដាក់ទូរស័ព្ទអញ្ចឹងដាក់លេខដាក់ទីតាំងឧទាហរណ៍អញ្ចឹងគេវេលុយមកឲ្យយើងហើយអស់យើងអត់អាចដាក់លក្ខខណ្ឌមួយ បងលុយហើយអត់អាចដូរវិញបានអាណាបានទេលក់ដូរលក់ដូរកល គេហៅថាមជ្ឈលីសុលអុកលក់ដូរអាអាបតលមាត់បតលមុខអាហ្នឹងយើងដាក់លក្ខខណ្ឌហ្នឹងបានឧទាហរណ៍ថាទំនិញត្រូវមើលទៅមុខទាំងអស់គ្នាហើយដរាប់ណាបងលុយជាមួយនឹងពិនិត្យទំនិញគ្រប់គ្រប់ហើយมันអាចដូរវិញបានអាហ្នឹងបាន ពីព្រោះណាពីថាអលមូស្លីមូនអាឡាស៊ូរូទីហឹមអ្នកអ៊ីស្លាមគឺត្រូវត្រូវស្ថិតនៅលើគោលការណ៍លក្ខខណ្ឌរៀងខ្លួន រវាងអ្នកលក់និងអ្នកទិញហ្នឹងដាក់លក្ខខណ្ឌថាបើពិនិត្យ ទំនិញហើយអស់នៅជាក់ស្ដែងត្រីឬហាត្រីកំង1គីឡូ10000ឧទាហរណ៍ឬហើយអស់ហើយដាក់ក្នុងកញ្ច្រែងដាក់ក្នុងថង់ហើយបងលុយហើយគេចប់អត់មានបងលុយហើយដើរទៅឃើញអាត្រីកំងនៅមុខនោះល្អចឹងឯងអញអញអត់យកទេតែយកនោះវិញអត់មានអ៊ីស្លាមពេលណារបស់ដាក់នៅឃើញមុខតែបើអនឡាញយើងគ្រាន់តែមើលតាមរូបគ្រាន់តែមើលតាមរូបពេលណាមើលតាមរូបយើងអត់អាចស្ទាបបានទេ ពីព្រោះអាស៊ូសារ៉ាត់លក្ខខណ្ឌក្នុងអ្នកទិញនេះត្រូវការជ្រើសទំនិញនេះអាចស្ទាក់បាន អាចស្ទាក់បានថារបស់ហ្នឹងស្អីគេកកោកអនឡាញខ្លះណាដាក់រូបខោអាវដកមកកទីដាក់កណាត់ដាក់ដាក់កតបក៏មានដែរដាក់ក្នុងថងឃើញញ៉ាដូចកតបក៏មានដែរតាមពិតអាហ្នឹងវាធម្មតាក៏ប៉ុន្តែរវាងលក់ដូរផ្ទាល់ហើយនិងលក់ដូរអនឡាញនេះអ៊ីស្លាម អនុញ្ញាតរបស់អ្នកលក់ដូរផ្ទាល់គឺបន្ទាប់ពីឯកភាពកាន់ទំនិញឯកភាពឲ្យអស់បងលុយឲ្យចប់អត់មាន អាចគេហៅថា faskhul bay cancel លក់ដូរឬរំសាយលក់ដូរអត់បានទេប្រសិរំសាយលក់ដូរអត់បានទេអញ្ចឹងបាទអ៊ីស្លាមគេហាមគេហាមយើងទិញទៅលើ ទំនិញពោះមួយយើងទិញទៅលើទំនិញពោះមួយយើងយ៉ាងម៉េចបានន័យថាទូរស័ព្ទនេះឧទាហរណ៍បាសទួនបាក់តេរីហេគាត់លក់ឲ្យទួននេះ100ដុល្លារ ដល់ពេលទួនម្នាក់ទៀតឲ្យ120ទួនបាត់រី កេះកោះការីវាឈ្វល់មាត់ទៅដោះឆ្ងាយទាំងឥឡូវលិនអត់ទាន់លក់ទេចេះចេះហ่าដើម្បីមកលក់ឲ្យម្នាក់ដតីទៀតអត់បានទេហារ៉ាមអាហ្នឹងដោយសារអីដោយសារគេហៅថាដរាបណាឯកភាពនៅលើតម្លៃនៅលើទំនិញហ្នឹងហើយគឺចប់អ៊ីស្លាមពេលណារបស់ដែលត្រូវលក់នៅពីមុខគេធ្វើបែបហ្នឹងពីព្រោះអ៊ីស្លាមដាក់មកសិនថាច្បាប់ល្អល្អដើម្បីអីដើម្បីឲ្យកុំឲ្យអ្នកលក់ឆ្លោះគ្នាបើសិនមិនធ្វើចឹងទេបើសិនអ៊ីស្លាមអនុញ្ញាតឲ្យ ឲ្យលក់បែបថាអឺអាលក់ហើយហើយឯកភាពគ្នាហើយទៅលក់ឲ្យអ្នកផ្សេងអ៊ីតិហ្វាក់លក់ដោយសារការកក់ឧទាហរណ៍ដូចលថាមិញទូរស័ព្ទទូនបាត់រីបើទូននេះគាត់កក់ហើយហើយតម្លៃ100ដុល្លារកក់10ដុល្លារហើយហើយទូនបាត់រីឈប់មានសិទ្ធតែគាត់មានសិទ្ធកំណត់ថ្ងៃចឹងកក់5ក្នុង10ដុល្លារហ្នឹង5ថ្ងៃបើទូនមិនមិនមកទិញរបស់គាត់ទេចប់ចឹងគាត់មានសិទ្ធយកទូរស័ព្ទហ្នឹងទៅលក់ឲ្យ អ្នកដតីបានរីឯលុយកក់ហ្នឹងអាហ្នឹងនៅលើគាត់ទេបើគាត់ចង់ឲ្យវិញក៏ដោយមិនឲ្យវិញក៏អត់បញ្ហាដែរដោយសារការឯកភាពនេះចប់ចប់សាច់បាច់តែនៅក្នុងកំឡុងពេលដែលកំណត់5ថ្ងៃមិនទាន់ដល់គ្មានសិទ្ធទៅអ្នកណាឲ្យ200ក៏ជប់មានសិទ្ធលក់ដែរអ៊ីស្លាមមិនឯកភាពនេះបែបហ្នឹងអាហ្នឹងសម្រាប់ការលក់ដូររបស់ដែលយើងឃើញដូចគ្នាហើយអ្នកទិញហ្នឹងនេះអ្នកទិញអត់មានថាអឺនិយាយមួយគាត់ហើយ របស់ស្ទាបហើយតម្លៃហើយអោះ ស្រេចតែដើរទៅផ្សេងឃើញកលទួសัตว์ចឹងដែរនៅកន្លែងផ្សេងលក់ថយអាហ្នឹងហើយក៏រំសាយការលក់ដូរក៏បានដែរសូម្បីអត់ទាន់កក់ក៏ដោយពីព្រោះយោងតាមហាឌីសណាប៊ីថាអលមូស្លីមុនអាឡាឈូរូទេហឹមអ្នកអ៊ីស្លាមស្ថិតនៅលើលក្ខខណ្ឌដែលបានឯកភាពគ្នាព្រោះការដែលទួនបត្រីមិនមិនបង្ខំឲ្យកក់ដោយសារគាត់ទីកោះគាត់ជឿទុកចិត្តនឹងអ្នកទិញហ្នឹងមិនដឹងអ្នកទិញហ្នឹងលៀងគំនិតឃើញអ្នកបាវអ្នកផ្សេងថោកចឹងទៅយកបានអ្នកផ្សេងណាអាហ្នឹងអ៊ីស្លាមបានកំណត់ច្បាស់លាស់ធ្វើកុំឲ្យយើងនឹងឯងមានបញ្ហា រីឯការលក់ដូរអនឡាញដោយលន់និយាយមិញអញ្ចឹងពាក់ព័ន្ធទៅនឹងឧទាហរណ៍ថាបងលុយហើយមិនអាចដូររបស់វិញអានឹងអត់ត្រឹមត្រូវទេពីព្រោះអីពីព្រោះអនឡាញរបស់ដោយអ្នកទិញនឹងឯងមិនបានស្ទាបពេលណាមិនបានស្ទាបវាខ្វះលក្ខខណ្ឌមួយហើយលក្ខខណ្ឌអ្នកដែលទិញគឺត្រូវការស្ទាបត្រូវការពិនិត្យរបស់សិនហេតុដល់អត់ទាន់បានស្ទាបនេះស្អាតឃើញនៅក្នុងរូបស្រឡាញ់ទិញបងលុយហើយផ្ញើលុយឲ្យហើយដល់ពេលមកដល់អត់គឺអញ្ចឹង អត់គឺដល់អ្វីដែលខ្លួនស្រឡាញ់សូម្បីតែរូបដូចគ្នាក៏ដោយតែបើកាន់ទៅអីទៅម្ចាស់អត់ពេញចិត្តមានសិទ្ធដូរវិញអញ្ចឹងបានអ្នកដែលលក់អនឡាញអត់មានសិទ្ធបងដាក់លក្ខខណ្ឌថា ទិញហើយមិនអាចដូរវិញអត់បានដាច់ខាតការលក់ដូរបែបហ្នឹងខុសត្រូវតែបើកឱកាសឲ្យថាអូខេបង្ហាញរូបភាពតាមអនឡាញតាម live ក៏ដោយតាមអីក៏ដោយតែរឿងថាតាម live យើងនិយាយនេះយើងនិយាយតែសម្រាប់ ប្រុសប្រុសហ្នឹងណាបើស្រីហារ៉ាមទៀតអាឡាយហ្នឹងអានេះវានិយាយដល់ហ្នឹងចាំគិតក្រោយទៀតតែសំខាន់ឥឡូវនិយាយរឿងហុកុំ river នេះសិនអញ្ចឹងតាមឡាយតាមអីគេមើលហើយអស់ហ្នឹងគេឃើញរូបចឹងហើយដល់ពេលផ្ញើទៅដល់កន្លែងគេអត់ពេញចិត្តដោយសារអត់បានស្ទាបឧទាហរណ៍ខោអាវកណាត់ខុសនឹងវាអត់ស្អាតវាអត់ស្រឡាញ់វាអត់អីចឹងណាអញ្ចឹងបានអ្នកលក់អនឡាញនេះអ៊ីស្លាមអត់ហាមមិនអោយដាក់លក្ខខណ្ឌ អត់ឲ្យដាក់លក្ខខណ្ឌថាបើមិនអឺបើបងលុយហើយមិនអាចដូរវិញអានឹងអត់បានទេត្រូវតែបើកសិទ្ធថា បើបន្ទាប់ពីកាន់ហើយបន្ទាប់ពីអីវ៉ាន់ទៅដល់ហើយអឺបើសិនជាអត់ពេញចិត្តអាចដូរវិញបាន តែយើងបាញ់ដាក់លក្ខខណ្ឌហ្នឹងឯងក៏មិនតែគ្រាន់តែថាបើគេសុំដូរវិញយើងត្រូវតែដូរឲ្យគេអាហ្នឹងតែខុសនៅប៉ុណ្្នឹងឯងរវាង អ្នកលក់អនឡាញហើយនិងអ្នកលក់តល់យ៉ាអញ្ចឹងគេហៅថាអ៊ីស្លាម បានដាក់កំណត់ ច្បាស់លាស់ច្បាប់បែបនេះគោលបំណងដាក់ដើម្បីអីដើម្បីឲ្យ ការមូអាម៉ាឡារវាងមនុស្សនិងមនុស្សឈរនៅលើគោលការណ៍យុត្តិធម៌ច្បាស់លាស់ព្រោះយើងមើលមូលហេតុឯបានអ៊ីស្លាមគិតថាចុងការនេះវាធ្ងន់ធ្ងរវាធ្ងន់ធ្ងរវាហារ៉ាមធ្ងន់ធ្ងរដោយសារចុងការនេះឯងវាគៀបយើឈាមស៊ីយើឈាមអ្នកដទៃធ្ងន់ធ្ងរណាស់ហើយយើងមើល មនុស្សចងកសម្លាប់ខ្លួនមនុស្សមានបំណុលវាន់ករហូតដកចេញដោយសារចុងការហ្នឹងបាទដោយសារចុងការមិនបើខ្ចី10000ដុល្លារការប្រាក់ក្នុងមួយខែ200ដុល្លារឧទាហរណ៍បងថាអាអាមួយខែ200មនុស្សឥឡូវរកមួយខែបាន500ដុល្លារបងការប្រាក់ឲ្យគេមួយខែ200សល់300ទុកចំកូនចៅមួយឆ្នាំបងឲ្យគេតាការប្រាក់សុទ្ធអា ដើមនៅដដែល ហេអាដើមហ្នឹងកំណត់ហួសឆ្នាំកាន់អាឡា10000ទៅជា12000ទៀតតតតតអញ្ចឹងហើយយើងឃើញផ្សាយស្បផ្សាយក្នុង Facebook ក្លាណាចកជ័យគេត្រឹម100,000ដុល្លារឆ្ពាក់ដល់500,000ដុល្លារហេសូរ៉ាអ៊ីស្លាមបហារ៉ាំរីបឺត្រឹមត្រូវអត់ដោយសារអល់ឡោះយើងដឹងក្នុងអាយ៉ាត់កូរ៉ានអល់ឡោះអ៊ីនណាល់ឡោះហ៊ូវលអាលីមុលហាគីមអ៊ីនណាល់ឡោះហ៊ូវសាមីអុលបាស៊ីរអ៊ីនណាល់ឡោះអាលីមុនហាគីមខបៀរបាត់ណាអល់ឡោះមហាវៃឆ្លាត បើណាអល់ឡោះមហាដឹង ពាក្យថាអល់ឡោះមហា ដឹងគាត់បង្កើតយើងមកគាត់ដឹងតើលទ្ធផលដែលគាត់ដាក់ច្បាប់ឲ្យធ្វើហ្នឹងវាដើម្បីល្អលទ្ធផលដែលគាត់ហាមរឿងអីមួយមុខតែវាមានរឿងហើយបើមិនមានរឿងអល់ឡោះអ្នកបង្កើតយើងមកគាត់ដឹងច្បាស់គាត់មិនមែនហាមទេហើយយើងកុំឆ្ងល់ថាហេបើហាមកន្លែងហ្នឹងអត់សូវត្រូវទេវាឧទាហរណ៍យើងមានលុយមិនមានលុយមានលុយ10000ដុល្លារបាច់រកស៊ីអីចែកឲ្យគេខ្ចីទៅ 1000ដុល្លារ1000ដុល្លារ10នាក់10000ដុល្លារទៅមីបានតែមួយខែ ក្នុង1000ហ្នឹងបានតែ50ដុល្លារមួយខែអញ្ចឹងមីបានក្នុងមួយខែ500ដុល្លារ500ដុល្លាររស់ហើយមិនបាច់រស់ស៊ីអីទៀតឃើញទេអញ្ចឹងសួរថាស្រួលអត់មានបាច់រស់ស៊ីអីអល់ឡោះទៅប៉ះហារ៉ាមរឿងអីណាយើងបាច់ឆ្ងល់រឿងហ្នឹងដូចថាអញ្ចឹងអញ្ចឹងពេលណារាល់អ្វីដែលអល់ឡោះប៉ះហារ៉ាមហើយមុតរត់របស់វាឬក៏គ្រោះថ្នាក់របស់វាអត់មានធម្មតាទេអត់មានធម្មតាទេ មកកាក់ម៉ាស៊ីនក៏ដោយពីព្រោះពេលណា river ចូលក្នុង ខ្លួនមនុស្សបាត់បង់នៅការខ្លាចចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាមីមីបើសិនជាធ្លាប់ជាពាក់គេច្រើនច្រើនពេលណាដោយសារយកលុយការគេ ពេលណាជាពាក់គេច្រើនច្រើនអាការកុហកក៏ជប់គិតយ៉ាងឯងគិតអីទៀតបើដើម្បីដោះអំណុលសិន អវ័នកគេនៅក្បាក់ដល់កអាកុហកក៏ឈប់កើតអាខ្ចីគេមុខក្រាស់ក៏ឈប់កើតអាស្អីក៏ឈប់កើតឈប់ទាំងអស់ហេ អ្វីដែលអល់ឡោះហាមត្រូវអត់ ហាមកុំឲ្យធ្វើអាហ្នឹងពេលណាទៅធ្វើអាហ្នឹងទៅមិនឯងនឹងមានរឿងហើយដល់ឥឡូវមុនវងខ្ចីគេអត់អីទេតល់ច្រកប៉ុណ្នេះបើមិនខ្ចីមិនកើតឧទាហរណ៍ត្រូវការលុយដើម្បីធ្វើស្រែត្រូវការលុយដើម្បីរកស៊ីក៏មិនតែអាត្រូវការមិនអត់ព្រមទ្រាំអាមួយផ្លែតហ្នឹងពីព្រោះបើទ្រាំពុះពៀអាហ្នឹងឲ្យឲ្យឲ្យឲ្យបាន មីនឹងមិនមាន កម្មពៀរនៅពេលក្រោយទេព្រោះតែហេនខ្ចីទៅហើយវ័នហើយអានឹងខ្ចីពុបតាក់ជាប់ត្រឹបទៅហើយដឹងប្រមាណខែប្រមាណឆ្នាំសងក៏មិនចេះអស់អាទៅរឹបអូសផ្ទះពេញណាពេញណីយ៉ាអល់ឡោះអាកន្លែងហ្នឹងឯងបាទអ៊ីស្លាមអល់ឡោះថា fa'dhanu fa in lam taf'alu fa'dhanu bi harbin min Allah wa rasulih បើសិនអ្នកណាឲ្យមិនព្រមឈប់ទៀតណាឲ្យវាប្រកាសធ្វើសត្រូវមួយអល់ឡោះនិងរ៉ាស៊ូលទៅ ហើយអ្នកដែលអល់ឡោះចាត់ទុកជាសត្រូវនឹងគាត់មិនមែនធម្មតាទេហេអញ្ចឹងយើងគួរជៀសវាងហើយឥឡូវក្នុងសង្គមយើង កូនអ៊ីស្លាមដោយសារខ្វះការអប់រំអាហ្កាម៉ានៅក្នុងខ្លួនអឺជួយផ្សព្វផ្សាយជួយផ្សព្វផ្សាយតាមពិតអាខ្ចីលុយទូរស័ព្ទក៏រីបឺដែរអានឹងចូលទៀតណាខ្ចីលុយទូរស័ព្ទមីមីខ្ចីម៉ាដុល្លារសងគេវិញម៉ានសងម៉ានម៉ាដុល្លារ20 1ដុល្លារ20អាហ្នឹងចុងការអត់អាហ្នឹងអស់លុយទូរស័ព្ទការគាត់ណា10.911អាហ្នឹងស្មើណា911គេផ្ញើសារមកទីទីលោកអ្នកត្រូវបានអនុញ្ញាតឲ្យខ្ចី1ដុល្លារដល់ពេលមីបញ្ចូលថ្ងៃក្រោយបញ្ចូល1ដុល្លារអត់គ្រប់កាត់យកអត់គ្រប់ទៀតពេលប្រយវាកាត់យកយើងមក1ដុល្លារ20សេនគ្រាន់តែអានេះយើងនិយាយថាកាហ្វៀរ បណ្ដោះឲ្យយើងចេះស្គាល់ river តែប៉ាំងតាំងពីចំណុចហ្នឹងទៅហើយយើងធម្មតាមើលទៅមើលតំណងវាចិត្តល្អក្រុមហ៊ុននេះវិញការការយប់នៅលេង Facebook លេងលេងដាច់អត់បានអីមើលចុចជ័យយកជ័យបានតាមចិត្តសបាយគុំតែក្នុងមួយប្រទេសខ្ចីប្រមាណលាននេះម្នាក់20សេនប្រមាណលាននេះតែសំទោសរឿងក្រុមហ៊ុនយើងមែននេះនិយាយប៉ះពាល់អីទេក្រែយើងនិយាយពីរឿងច្បាប់អ៊ីស្លាមយើងពីព្រោះ អ៊ីស្លាមអត់ឲ្យធ្វើចឹងទេ ហេបើសិនជាខ្វះលុយខ្វះលុយទូរស័ព្ទយប់ហ្នឹងក៏មើលអាហ្នឹងកលេសយប់ហ្នឹងក៏មើលបើអត់ទេ ទេទៅទេអត់ទូននេះអ្នកណាលក់កាតទូរស័ព្ទអីអាហ្នឹងយើងធ្វើផ្លូវត្រឹមត្រូវអាកុំលេងអាអាខ្វះលុយមកណាខ្ចីមកហ្នឹងដល់ពេលខ្ចីមួយរៀលសងគេមួយរៀល20អាហ្នឹងអ៊ីស្លាមអត់មានត្រូវបានទេឃើញទេហើយមួយទៀតអារឿងឲ្យគេខ្ចីលុយឲ្យគេខ្ចីលុយបើមិនយកអារីបាស្រស់ស្រស់អាហ្នឹងខ្មែរគេហៅគេគេហៅ ដាក់គេហៅអីគេគេហៅអីដាក់លុយឲ្យគេខ្ចីណាដាក់លុយឲ្យគេខ្ចីអញ្ចឹងបើមិនឲ្យអ៊ីស្លាមយើងខ្លាចគេដឹងថានឹងហារ៉ាំវាមិនច្បាស់លាស់ពេកដាក់លុយឲ្យគេខ្ចីបែបនឹងពេកក៏តែឲ្យគេខ្ចីលុយតែដាក់លក្ខខណ្ឌកបកហារ៉ាំដែរដាក់លក្ខខណ្ឌមិនដាក់លក្ខខណ្ឌថាអាឡុចឲ្យអញខ្ចីលុយបានក៏តែតែយកផលិតផលមកលក់អញច្រើនណាស់អ៊ីស្លាមដែល ដែលដែលបើសិនជានៅខាងសមុទ្រវិញខាងលិនកោះកុងអីច្រើនបែបណាថាកែហ្នឹងទិញទឹកកកទិញមងទិញអីទាំងអស់ឲ្យអ្នកទុកឲ្យតាមពីទឹកកកហ្វ្រី អាកេះដាក់ត្រីធំធំហ្វ្រីឲ្យមងហ្វ្រីទៀតតែខ្ចីលុយបានទៀតខ្វះលុយទិញសាំងខ្វះលុយឲ្យកូនចាយឲ្យពុនចាយខ្ចីម្ដង1លាន50 60ម៉ឺន2លានតែ ត្រូវយកត្រីឲ្យមកលក់អញ តែហេតុយើងយកទៅលក់ឲ្យបងប្អូនឯងមកពីកពតឧទាហរណ៍ចង់បានត្រីកមុំ10គីឡូមកទិញមកយកមកមកទិញផ្ទាល់ពីបងប្អូនយើងក៏តកែខឹងនេះដោយសារដោយសារយើងលាក់ឡាំងមួយគេយកអីវ៉ាន់គេខ្ចីលុយគេត្រូវយកលក់ឲ្យគេអាហ្នឹងរីបើក្នុងហាឌីសណាប៊ីសលសាមមានប្រសាសន៍ថាគុលករឌិនយ៉ាជ្រីណាហ្វអានហ្វាហ៊ូវរីបារាល់រាល់កម្ចីរាល់រាល់ការខ្ចី ដែលធ្វើឲ្យមានប្រយោជន៍ទាំងអស់នឹង river ទាំងអស់ការខ្ចីដែលមានប្រយោជន៍រឿងអីខ្លះការខ្ចីដែលមានប្រយោជន៍ដោយលថាមិញអញ្ចឹងឲ្យខ្ចីលុយតែត្រូវយករបស់ហ្នឹងមកលក់ឲ្យអញឃើញទេបើយើងនៅខាងស្វាយមកស្វាយឧទាហរណ៍ឲ្យខ្ចីលុយ10លាន20លានទៅធ្វើដើមតែត្រូវយកស្វាយយកមកលក់ឲ្យយើង ដាក់លក្ខខណ្ឌអីក៏ដោយយកអីមកលក់ក៏ដោយតែឲ្យគេខ្ចីដើម្បីលក្ខខណ្ឌអត់បានលក្ខខណ្ឌអាហ្នឹង river ណាដាក់បែបហ្នឹងដាក់លក្ខខណ្ឌបែបហ្នឹងឲ្យខ្ចីលុយអត់ហ៊ានរាប់លុយអត់ហ៊ានរាប់ចុងការខ្លាចគេថាអ៊ីស្លាមហារ៉ាមចុងការតែដាក់លក្ខខណ្ឌបែបហ្នឹងដែរដែរដាក់លក្ខខណ្ឌនិយាយខ្លីអ៊ីស្លាមគេអនុញ្ញាតឲ្យឲ្យពុះមួយអ៊ីស្លាមខ្ចីលុយបានតែខ្ចីលុយក៏មាន លក្ខខណ្ឌក៏មានលក្ខខណ្ឌឯសោះតែបើយើងបើអត់មានប្រយោជន៍អីឲ្យខ្ចីទៅអីខ្លាចចាក់សោមិនងាប់យើងទុកលុយខ្លួនឯងមិនមិនល្អ ចឹងគិតកន្លែងហ្នឹងថាបើមិនមានលក្ខខណ្ឌក៏អាចជ័យឯងកន្លែងហ្នឹងដែរយើងអត់យល់ពីពីអ៊ីស្លាមអ៊ូឡាម៉ាបាននិយាយថាបើសិនជាយើងឲ្យគេខ្ចី1000ដុល្លារសន្យា1000ដុល្លារហ្នឹងរយៈពេល2ខែសងដល់ដល់2ខែអ្នកខ្ចីអត់មានលុយសងគេសម្ភារ2ខែទៀត បើយើងអនុញ្ញាតឲ្យគេ2ខែទៅមុខទៀតស្មើនឹងយើង កំពុងតែសន្តកោះក្នុងក្នុងមួយខែហ្នឹង1000ដុល្លារហ្នឹងជារៀងរាល់ថ្ងៃទៅឲ្យអ្នកដាក់ដាក់សុំពាយ2ខែបើ2ខែដល់ហើយអត់មានលុយសងអនុញ្ញាតឲ្យ5ខែទៅមុខទៀតស្មើនឹងយើងនឹងកំពុងតែសន្តកោះលុយយើង1000ដុល្លារដែលគេខ្ចីហ្នឹងណាជារៀងរាល់ថ្ងៃជារៀងរាល់ថ្ងៃជារៀងរាល់ថ្ងៃរហូតដល់5ខែសួរថាមិនសន្តកោះ1000ដុល្លារហេអានេះ អត់ហ៊ានទេតឹងលិននឹងគេមានលុយលក់ដីបាន1លានដុល្លារក៏អត់មានណាហ៊ានសិតកាស1000ដុល្លារដែរតែបើធ្វើមកចិត្តហ៊ានតែបើសិតកាសលុយសុទ្ធអត់ណាហ៊ានទេ1000ដុល្លារតែបើមិនឲ្យគេខ្ចី1000ដុល្លារដល់ថ្ងៃកំណត់មួយខែតែដល់ក្រោយមកអ្នកខ្ចីអត់មានលុយសងចឹងមេអនុញ្ញាតឲ្យមួយខែទៀតស្មើនឹងមេកំពុងតែសិទ្ធិកាសមួយថ្ងៃ1000ដុល្លារមួយថ្ងៃ1000ដុល្លាររយៈពេលមួយខែមួយខែប្រហែល30000ដុល្លារ ចឹងស្មើនឹង3សតកាស30000ដុល្លារគេប៉ះឡើងវាអាហ្នឹងល្អបញ្ញេពេលអស់តែអត់អត់ទៅគិតការពីគេផងហ្នឹងអឺអត់អីមិនកុំច្រឡំអត់អីក៏គិតការបានន័យថា1000 1000ដដែលយ៉ាអាហ្នឹងស្មាសេសលេហ្វោសិនគាត់ថាម៉េចអាហ្នឹងស្មើនឹងមេកំពុងតែសតកាសឲ្យគេ1000ដុល្លារជារៀងរាល់ថ្ងៃប៉ះឡាធំឡើងសតកាសតាមរៀលប៉ះឡាប៉ុន្មាន مثل الذين ينفقون أموالهم في سبيل الله كمثل حبة أنبتت سبع سنابل في كل سنبلة 100 حبة ក្នុងអាយ៉ាត់កូរ៉ានអ្នកដែលអ៊ីហ្វាកចំណាយទ្រព្យសម្បត្តិសិទ្ធិកោះក្នុងផ្លូវអល់ឡោះនេះក្នុងមួយរៀលអល់ឡោះនឹងសង700 700ដង700ដង1700 700 7សែនចុះមីសិទ្ធិកោះមួយថ្ងៃមួយថ្ងៃ1000ដុល្លារជារៀងរាល់ថ្ងៃបើជា2ខែស្មើនឹង60ថ្ងៃ 1000 1000ដុល្លារមីសិតអាកាសរាល់រាល់ថ្ងៃអល់ឡោះនឹងគិតបាឡាឲ្យលោកពីព្រោះអីអ្នកដែលខ្ចីវាអត់មានលក្ខណៈផ្សងនឹងហើយបានន័យថាវាសំការយោគយល់ពីយើងហើយបើយើងយោគយល់ពីវាស្មើនឹងយើងសិទ្ធិកាសលុយយើងឲ្យវាហ្នឹងតែដើមនៅរបស់យើងដដែលទេតែអល់ឡោះគិតបាឡាឲ្យស្មើនឹងយើងសិទ្ធិកាសជារៀងរាល់ថ្ងៃឥឡូវលើសួរមួយគុណពេកយើងនឹងឲ្យនិយាយមកបានតែយើងនឹងឲ្យចៃឲ្យមានថាចង់ថាការអីទេប៉ុន្តែអូស៊ីបានវាមកចិត្តឲ្យយើងមកលើលើ អត់បានទេការខ្ចីបើសិនណាមានប្រយោជន៍មិនថាឡើយប្រយោជន៍ពេលដែល កំពុងតែយកលុយមកសង ឬមុនឬក្រោយក៏បានដែរឧទាហរណ៍ថ្ងៃ10ត្រូវយក1000មកសងមីវិញ ក្រោយមកខ្លាចសង1000មកមាន100000ពីលើ ខ្លាចគេថា river ចឹង100000សិតកាយហើយមុនក៏បានដែរឬក៏សង1000ហើយ3ថ្ងៃក្រោយមកសិតកាយ ក៏អត់បានដែរពីព្រោះអាហ្នឹងវាជាក់វាតាក់តងទៅហ្នឹងខ្ចីគិតប្រយោជន៍ស្រុកយើងវាតែងតែមានគេជួយគុណយើងយើងឲ្យទឹកតែ គេទៅយកអាទឹកតែអត់បានទេ តែលក្ខណៈអេក្លូសបែបនេះអេតាមពិតបើហូកុំវាសូមបីតែឲ្យជាលុយសេដ្ឋកាស100000ឲ្យជាផ្លែឈើឲ្យជាអីដែលពាក់ព័ន្ធនឹងកម្ចីហ្នឹងអត់បានពាក់ព័ន្ធនឹងកម្ចីអត់បានទេតែករណីមួយបើសិនណា អ្នកខ្ចីហ្នឹង ឧទាហរណ៍គាត់អេក្លូសរបស់គាត់ណាសងឲ្យអស់ហើយក្រោយមកអល់ឡោះដែរមើលដែរមើលចិត្តគាត់ឃើញឃើញទេមានតែគាត់ឲ្យអល់ឡោះដែរដឹងថាដោយសារឲ្យខ្ចីឬមួយដោយសារអត់ហេគាត់ហ្នឹងបើសិនមើលឯងមិនឲ្យគាត់ខ្ចី1000គាត់ដែលឲ្យអត់ផ្លែឈើហ្នឹងបើគាត់នឹងឲ្យផ្លែឈើឲ្យឲ្យរបស់គ្រប់ឧទាហរណ៍បើគាត់មានវិញគាត់តែងតែឲ្យគេអាហ្នឹងអត់អីទូទៅជាចរិតរបស់គាត់ព្រោះអល់ឡោះដឹងចិត្តគាត់ហើយចរិតរបស់គាត់ចឹងមែនតែបើវាក់នឹងអត់ដែល របូតឲ្យណាសំបីតាមតិចតែដោយសារមីឯងឲ្យចៃលុយហ្នឹងឯងបានយកផ្លែឈើមកឲ្យឧទាហរណ៍ឬក៏យកនេះមកឲ្យអានឹងចាត់ទុកថាគាត់នឹងឲ្យដើម្បីប្រយោជន៍ខ្ចីហ្នឹងឯងថ្ងៃក្រោយក្រែងមីឯងឲ្យខ្ចីទៀតអានេះរឿងនេះប៉ុណ្ណឹងអញ្ចឹងអ៊ីស្លាមបានកំណត់ច្បាស់លាស់បែបហ្នឹងដោយលឹមនិយាយអញ្ចឹងដើម្បីអីជិះវៀងការបែបហ្នឹងអញ្ចឹងយើងមើលឃើញអឺជាក់ស្ដែង ការអ្នករាប់ច្រើនណាស់ដែលយើងមើលទៅថារបស់ហ្នឹងសំសំថាអត់អីទេ ព្រោះមីមី តតយើងដឹងថាចុងការចុងការឌូសាមិញនឹងឯងអឺខ្ចី1000ឲ្យ1005ឧទាហរណ៍អាហ្នឹងគិតតែចុងការតែអរូបភាពផ្សេងផ្សេងពីហ្នឹងទៀតរូបភាពផ្សេងផ្សេងពីហ្នឹងទៀតដោយអ្នកខ្លះដើរដើររាប់មាសឲ្យគេយកមាសមកម្លឹងទៅទៅទៅពាកមួយថ្ងៃយក20000មួយថ្ងៃយក20000មួយថ្ងៃយក20000អាហ្នឹងការហ៎អ៊ីស្លាមយើងធ្វើច្រើនអ៊ីស្លាមយើង ជាពិសេសម្លងក្មេងៗក្រោមក្រោមអាយុ40ចុះក្រោមហ្នឹងធ្វើអាហ្នឹងច្រើនអាហ្នឹងនៅតំបន់ផ្សេងឡើយអត់និយាយនៅនេះឡើយដឹងទេបើមីមីក៏អត់សូវដឹងរឿងបើម្លងម្លងរៀងរៀងកញ្ញាកញ្ញាបន្តិចហ្នឹងអាយុថងយុឲ្យដើរដើររាប់មាសអត់ហ៊ានថារាប់លុយទេព្រោះអីរាប់លុយក៏រាប់លុយគេមើលរូបភាពទៅឲ្យលុយខ្ចីសងមកវិញលើក៏អត់ហ៊ានរាប់អត់ហ៊ានរាប់លុយទេតែនិយាយពាក្យថារាប់មាស 5G ឲ្យទៅហ่ะអ្នកខ្លះអា 5G ឲ្យមាសមកមកប្រជុំឯណាអ្នកខ្លះអា 5G នឹងឲ្យមាសឲ្យទឹកលុយទៀតដូចរាប់លុយសតសាក៏ប៉ុន្តែអរិយថារាប់លុយនេះខ្លែកគេថាហុកុំហារ៉ាមចឹងយកឈ្មោះមាសដើររាប់មាសក៏តែដល់ពេលសាច់រឿងមិនឲ្យមាស 5G ណា 5G ទៅប្រហែលលុយឧដរ 5G នឹងត្រូវ1000ដុល្លារយកលុយ1000ទៅឲ្យនឹងដូចរាប់លុយដែរហ្នឹងចឹងយកលុយ1000ទៅឲ្យហើយ មួយថ្ងៃដើររាប់20000 20000 20000ដល់សរុបទៅមួយឆ្នាំឬ2ឆ្នាំដែលដែលត្រូវគ្រប់ហ្នឹងណាឡាវទៅ2000ដុល្លារខ្ចី1000ស្មើទៅ2000ដុល្លារហើយអ្នកដែលអត់យកសិនហើយអា1000ដុល្លារមកដើម្បីមលុះអា20000 20000សិនហើយហេរូបភាពច្រើនទៀតដើររាប់លុយឲ្យគេដើររាប់មាសដើរដាក់អង្គដាក់ស្រូវឧទាហរណ៍ស្រូវចាប់ដើមចាប់ដើមមានស្រូវពឹបអឺ អឺឲ្យគេឲ្យគេខ្ចីស្រូវដល់ពេលខែស្រូវធ្វើបានមកវិញខ្ចីបនិថាងសងបនិថាងសាច់យាយក្លីអារូបភាពបែបហ្នឹងគឺច្រើនណាស់អ៊ីស្លាមបារ៉ាមទាំងអស់ដល់យើងអត់មើលថាអាហ្នឹងវាធ្ងន់ធ្ងរទេឃើញតែអាហ្នឹងធម្មតាគេជួយយើងគ្រាមានអាសន្នខ្លាចអីនឹងឲ្យគេចំណេញតាមពិតអាហ្នឹងអត់ត្រឹមត្រូវទាំងអ្នកស៊ីទាំងអ្នកឲ្យគេស៊ីដូចគ្នាទាំងអស់ហើយអ្នកកត់ត្រាក៏ដូចគ្នាដែរហើយយើងមើលផ្សេងផ្សេងទៀតណាតាមមីក្រូហេរ៉ាញ់វត្ថុអាឡូងភូមិណាក៏ដាចូលដែរដាចូលចែកដា អាកំចៃអញ្ចេះកំចៃអញ្ចេះមើលម្ដងណារំលោះម៉ូតូរំលោះឡានអីដាក់ផ្លាក់បិទពេញទាំងអស់ដល់អ្នកល្មមល្មមអត់មានឧកាមាក្នុងខ្លួនមើលដល់តំណងអញ្ចឹងម៉ូតូ021ឧទាហរណ៍តម្លៃ2500ដល់ពេលគេអាគិតរំលោះចុះរំលោះឡើងវាឡើង3000ណាឧទាហរណ៍គេចំណេញ500អញ្ចឹងគេឲ្យយើងរំលោះប្រចាំខែហ៎ ចាំខែមួយខែមួយខែមួយខែមួយខែមួយខែរហូតដល់ឡើងការប្រាក់បែបហ្នឹងអាហ្នឹងហារ៉ាមតែលក្ខណៈរំលោះឡានរំលោះផ្ទះរំលោះដីរំលោះម៉ូតូបែបហាឡូវមានបែបហាឡូវយ៉ាងម៉េចឧទាហរណ៍ម៉ូតូតម្លៃ2500ក្នុងរិទ្ធអ្នកអាចបង់លុយភ្លាមគេហៅថា cash payment បង់ភ្លាមតែបើសិនអ្នកឯងឆ្ពាក់រយៈពេល1ឆ្នាំតម្លៃវា2800 ខុសនេះ300ណារំលោះរយៈពេល2ឆ្នាំតម្លៃវា3000ឲ្យច្បាស់លាស់គេថាថាគេហៅថាតម្លៃនឹងត្រូវបានច្បាស់លាស់អានោះបញ្ហាឡានក៏ចឹងដែរឡានឧទាហរណ៍តម្លៃវា15000ដុល្លារបើសិនជាបងលុយភ្លាមតែបើសិនជា រំលោះរយៈពេល3ឆ្នាំតម្លៃតម្លៃវា20000រំលោះរយៈពេល5ឆ្នាំតម្លៃវា25000ឲ្យច្បាស់លាស់បែបហ្នឹងអត់បញ្ហាទី1ទី2ក្រុមរយៈ ពីអ្នកទិញទៅក្រុមហ៊ុនតល់អ្នកទិញទៅនឹងក្រុមហ៊ុនតល់អ្នកលក់ហ្នឹងណាកុំលេងតាមយន្តនាគារតាមយន្តនាគារ river ដោយសារអីដោយសារឧទាហរណ៍ឡើងនិយាយនឹងរំលោះដីចុះស្រួលស្ដាប់រំលោះដីឧទាហរណ៍មួយប្លង់10000ដុល្លារមួយប្លង់10000ដុល្លារអញ្ចឹងអឺបើសិនជាយើងរំលោះគេយកប្លង់ទៅដាក់នៅធនាគារអញ្ចឹងគេយក10000ដុល្លារពីធនាគារឲ្យបានដែរម្ចាស់ដីនោះ តែដល់យើងរំលោះរយៈពេល3ឆ្នាំចឹងត្រូវ13000ដុល្លារចឹងយើងរំលោះឲ្យធនាគារមួយខែ200ដុល្លារ200ដុល្លារ200ដុល្លាររហូតដល់អស់13000ដុល្លារចឹងបាននេះថាការប្រាក់ហ្នឹងគឺធនាគារចំណេញពីយើង3000ដុល្លារហ្នឹងហើយអាហ្នឹងហូកុំ variable តែបើយើងរំលោះជាមួយនឹងក្រុមហ៊ុនផ្ទាល់ឧទាហរណ៍ក្រុមហ៊ុនគេចេញតារាងមកច្បាស់លាស់ដី5ម៉ែត្រគាត់ឲ្យ20តម្លៃ10000ដុល្លារសម្រាប់បង់លុយភ្លាមតម្លៃរំលោះមួយឆ្នាំ តម្លៃវា12000រំលោះ2ឆ្នាំតម្លៃវា14000អញ្ចឹងតារាងចេញច្បាស់លាស់មិនចង់យកមួយណាយកមួយហ្នឹងបើរំលោះ2ឆ្នាំយក2ឆ្នាំហើយក្នុងមួយខែប្រហែលតែច្បាស់លាស់បែបហ្នឹងជាមួយនឹងក្រុមហ៊ុនលក់ដីនឹងតន់ដូច្នោះដែររំលោះផ្ទះរំលោះអីអញ្ចឹងបានអ៊ូឡាម៉ាខ្លះថាអត់បានទេរំលោះដីហើយនឹងរំលោះ អីហ្នឹងវាចូលក្នុង river ដោយសារពាក់ថារំលោះតែតាមពិតអត់យល់អ្នកខ្លះអត់យល់តាមពិតរំលោះបែបហ្នឹងរំលោះអត់បញ្ហាទេដូចនៅខាងម៉ាឡេខាងថៃគេគេទិញម៉ូតូទិញឡានគេកម្រទិញលុយសុទ្ធឲ្យយើងហ្នឹងស្រុកគេឲ្យតែមានប្រាក់ខែច្បាស់លាស់មានកាតប្រាក់ខែច្បាស់លាស់គេមានអត្តសញ្ញាណប័ណ្ណច្បាស់លាស់គឺគេទៅយកឡានថ្មីសាលាក្នុងនៅក្នុងក្រុមហ៊ុនយកមកជីហើយក្នុងមួយខែគេបង់200ដុល្លារ300ដុល្លារជានិច្ចក៏ប៉ុន្តែគេច្បាស់លាស់ត្រង់ថាទី1លក្ខខណ្ឌត្រូវមានរវាងយើងហើយនឹងម្ចាស់ឡានហ្នឹង ហេការយឺតយ៉ាវបងអត់មានឡាការប្រាក់ទេ ការយឺតយ៉ាវបងប្រហែលខែគេអនុញ្ញាតឲ្យយើងមិនអនុញ្ញាតឲ្យយើងគេត្រូវយកឡានទៅទៅទៅទុកនោះគេសិនចាំមានលុយប៉ុណ្ណឹងមកបងឲ្យគេចាំគេឲ្យឡានជិះវិញលក្ខណៈលក្ខខណ្ឌមួយដែលអត់មានការលើកបើសិនជាលក្ខខណ្ឌដែលបើសិនមិនបានបង3ខែត្រូវពីនៃឡើងប៉ុនេះរីអាហ្នឹងរីបើចឹងក្នុងក្នុងហ្នឹងវារូបភាពវាអ៊ីស្លាមអាចអនុញ្ញាតបានហើយនៅអ៊ីស្លាមឯងមិនអាចអនុញ្ញាតបានច្រើនវារូបភាពដែល បានលើកឡើងចឹងទាំងរំលោះដីទាំងរំលោះម៉ូតូទាំងរំលោះផ្ទះបើយើងធ្វើបែប halal គឺមានដោយលថាចឹងតម្លៃច្បាស់លាស់អាមួយឆ្នាំតំណាអា2ឆ្នាំបណ្ណាអា3ឆ្នាំបណ្ណាដាក់តារាងហើយរវាងយើងជាមួយនឹងម្ចាស់ដីម្ចាស់ផ្ទះហ្នឹងហើយទិញទៅតាមរយៈហ្នឹងចង់មួយណាក៏បានអាហ្នឹងជាអត់បញ្ហាហើយហ្នឹងផ្សេងផ្សេងទៀតអ៊ីនសាអល់ឡោះក៏ប៉ុន្តែដោយសារឥឡូវវា តែអល់ហាំឌុលឡាថ្ងៃនេះច្រើនបើ Facebook ដែលលិនឡាយ page នេះ គឺលិនឡាយជារៀងរាល់យប់ពុតនិងបរោះ លិនសូត្រគីតាបឬអាគីដាអឺអ្នកមើលផ្ទាល់20នាក់ទៅ30នាក់អស់ហើយតែឥឡូវថ្ងៃនេះដោយសារបានមកជួបមីមីយូរយូរម្ដងនេះឥឡូវអ្នកមើលផ្ទាល់ជាង500នាក់គ្រាន់តែមើលកំពុងតែមើលយើងផ្សេងពីយើង100នាក់ដែលតាមមាននៅក្នុងផ្ទប់នេះគឺកំពុងតែមើលស្មើនឹងយើងស្ដាប់ស្មើនឹងយើងដែរហ្នឹងគឺចំនួន500នាក់ជាងផ្សេងទៀតហើយនឹងលឹកជឿជាក់ថាចក់ភ្លាមគ្រាន់តែបិទហ្នឹងឡើងដល់ខ្ទង់ពាន់ហើយដោយសារជួនកាលដូចថាយើងនិយាយម៉ោតុ ប្រធានបទផ្លែកផ្លែកគេទាក់ទាញអារម្មណ៍តាមឯងស្ដាប់យ៉ាយ៉ាចាអល់ហាំឌុលឡាអរគុណថ្ងៃនេះអឺដដែលដដែលទូនបិទ្រីដែលបានអនុញ្ញាតឲ្យលិននៅកម្មវិធីនៅថ្ងៃនេះហើយក៏អរគុណនេះមីមីដែលបានអញ្ជើញមកចូលរួម ដែលច្រើនកកកនៅថ្ងៃនេះអ៊ីនសាអល់ឡោះនឹងមានពេលទៀតបន្ទាប់ពីមានម្ដងក៏មានពីរដងមានបីដងទៅមុខទៀតអ៊ីនសាអល់ឡោះបើសិនតែត្រូវបានអល់ឡោះអនុញ្ញាតតែដោយសារពេលវេលាមានកំណត់ អញ្ចឹងលឹមសុំតែសុំសង្ខេបសង្ស្រេះចប់តែប៉ុណ្ណេះហើយបើសិនមាន ការនិយាយទៅលើសលុបប៉ះពាល់ឬក៏ខុសឆ្គងចំណុចណាសូមអាហ្វទាំងអស់គ្នាព្រោះនេះជាហាវ៉ានអាហ្វស៊ូនិងឆៃតនតែបើចំណុចណានិយាយទៅត្រឹមត្រូវស្របទៅនឹងគីតាបកូរ៉ាន ពិតប្រាកដយើងទាំងអស់គ្នាយកទៅអាម៉ាល់នឹងជួយផ្សព្វផ្សាយទាំងអស់គ្នាសង្ឃឹមថាយើងរស់នៅពោពេញដោយបរកាត់និងរ៉ហ្មាត់ពីអល់ឡោះស៊ុបហានាហ៊ូវតាឡាទាំងអស់គ្នាអ៊ីនសាអល់ឡោះ أقول قولي هذا وأستغفر الله العظيم لي ولكم ولسائر المسلمين والمسلمات والمؤمنين والمؤمنات فاستغفروه إنه هو الغفور الرحيم السلام عليكم ورحمة الله تعالى وبركاته